قم في الفجر نشيطا وابدأ حين تقوم بذكر الله وتوضأ بنشاط هيا لا تستصعب برد مياه واستقبل قبلتك وكبر لا إسلام بغير صلاة صل بإخلاص وخشوع وانوي العمل لوجه الله واعلم أن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 ជាមួយនឹងបណ្ដាវិក្មិនពិសេសរបស់យើងដែលយើងនឹងធ្វើការពិភាក្សាលើប្រធានបទការគោរពនិងឲ្យតម្លៃទៅចំពោះអ៊ូឡាម៉ាឬក៏យើងហៅថាអ្នកចេះដឹងនៅក្នុងសាសនាអ៊ីស្លាមរបស់យើងចឹងនៅក្នុងរាត្រីនេះផងដែរយើងមានវិក្មិនកិត្តិយសដូចជាសពមួយដងគឺឧស្តាតមូហាម៉ាត់ហាសាន់អឺ Chef លោកម៉ានយូសុហ្វ ហើយនឹង Sheikh Mansur Abdullah ខេត្តកំពតនៅក្នុងប្រធានបទរីត្រីនេះសង្ឃឹមថាបងប្អូនតមីទាំងអស់នឹងចូលរួមហើយជាពិសេសប្រសិនបើមានចម្ងល់អាចអឺសួរ comment សួរក្នុងក្នុង comment របស់យើងដើម្បីលើកជាសំណួរទៅដល់វិក្កាមរបស់យើងក្នុងការឆ្លើយតបបងប្អូននិស្សិតជាទីគោរពតកតងទៅនឹងប្រធានបទនៅក្នុងរីត្រីនេះការគោរព នឹងឲ្យតម្លៃចំពោះអ៊ុលម៉ាឬក៏ភាសាអ៊ីស្លាមយើងហៅថាអ៊ីហ្ទីរ៉មការលើកតម្កើងទៅចំពោះអ្នកចេះដឹងនៅក្នុងសាសនាអ៊ីស្លាមរបស់យើងដែលជាកាតព្វកិច្ចដែលយើងដឹងហើយនប៊ីសល្លោះអាឡៃសាឡាមបានបញ្ជាក់ថាអ៊ុលម៉ាវ៉ារ៉ាសាតុលអំប៊ីយ៉ាអ្នកចេះដឹងឬក៏អ៊ុលម៉ានោះគឺជាវ៉ារិសជាមរតកគេដំណែលពីបណ្ដានប៊ីអ្នកចេះដឹង របស់អ៊ូម៉ាត់អ៊ីស្លាមអាខិរសាម៉ានេះមានន័យថាគឺជាអ្នកដែលទទួលនៅមរតកពីនប៊ីយើងមូហាម៉ាត់សល្លោះអាឡៃសាឡាំសម្រាប់អ៊ូម៉ាត់សម័យជំនាន់ក្រោយដូច្នេះយើងទទួលបានចំណេះដឹងយើងទទួលបានរបៀបនៃការធ្វើអ៊ីបាដតដែលត្រឹមត្រូវគោលជំនឿដែលច្បាស់លាស់ក្នុងសាហីហាដែលត្រឹមត្រូវគឺតាមរយៈបណ្ដាអ៊ូឡាម៉ារបស់យើងឯងចឹងនៅក្នុងរាត្រីនេះ យើងនឹងស្ដាប់ ទាំងអស់គ្នាចំពោះវាគ្មិនរបស់យើង ដែលពួកគាត់នឹងលើកឡើងថាតើយើងគួរឲ្យតម្លៃឬក៏គោរពអ្នកចេះដឹងដល់របៀបណាដោយកម្រិតណាលក្ខណៈដើម្បីកុំឲ្យខាតពេលវេលាជាកិច្ចដំណើរជាកិច្ចដំណើរនេះគឺនៅសូមជួបជាមួយនឹងឧស្តាទរបស់យើងគឺឧស្តាទម៉ាសូរអាប់ឌុលឡោះ السلام عليكم ورحمة الله أستاذ وعليكم السلام ورحمة الله وبركاته ហាំឌីលឡាសង្គមថាអូស្តាតសុខសប្បាយនៅក្នុងរាត្រីនេះយ៉ាហាំឌីលឡាហាំឌីលឡាសុខសប្បាយធម្មតាដោយសារតែវិញតារ៉ាមីហាំឌីលឡាសុខសប្បាយទាំងអស់គ្នាដោយសារតែកម្មវិធីរបស់យើងនេះអាខានរយៈពេល1ខែ1ខែម្ដងអ៊ីនសាអល់ឡោះប្រហែលជាបងប្អូនទស្សនិកជនខ្លះកំពុងរងចាំទន្ទឹងរងចាំខ្លះក៏ភ្លេចខ្លួនដែរ ចឹងដើម្បីកុំឲ្យខាតពេលវេលានៅក្នុងនីតិនេះដូចជាសាស្ត្របានដឹងហើយនៅប្រធានបទរបស់យើង ការឲ្យតម្លៃឬក៏លើករំកើងការគោរពទៅចំពោះអ្នកចេះដឹងដែលយើងហៅថាអ៊ូឡាម៉ាអញ្ចឹងជាបឋមនេះខ្ញុំបាទសូមគោរពអញ្ជើញដល់ឧស្តាតបានសូត្រដើម្បីបកស្រាយថាតើអ៊ូឡាម៉ានៅក្នុងអ៊ីស្លាមរបស់យើងអ្នកណាទៅដែលចាត់ទុកថាជាអ៊ូឡាម៉ា ហើយនៅក្នុងនោះមានងារជាអ្នកអាលីមអ្នកអ៊ូឡាម៉ាមានហៅថាអាឡាម៉ាឬក៏ Sheikh ul Islam សូមឧស្សាហ៍មេត្តាបកស្រាយដើម្បីឲ្យយើងទាំងគ្នាបានយល់ច្បាស់បន្តិចអំពីបណ្ដានាមឬក៏លក្ខណៈរបស់អ៊ូឡាម៉ាដែលគេចាត់ទុកថាជាអ៊ូឡាម៉ានៅក្នុងអ៊ីស្លាមរបស់យើងសូមគោរពអញ្ជើញស្តា بسم الله الرحمن الرحيم الحمد لله wassalatu wassalamu ala rasulillah wa ala alihi wa sahbihi mawalah amma ba' Bapun puhmu Islam dan ah kiti kerup neng kiti rab'an Assalamualaikum warahmatullahi wabarakatuh Alhamdulillah ni jumpa yang mulia uh, ah، Dail Ustaz Ramli bahagian kami kami ki Nukram ki nabat ការគោរពឲ្យតម្លៃចំពោះអ្នកចេះដឹងដែលយើងភាសាអារ៉ាប់ហៅថាអ៊ូឡាម៉ាដូច្នេះមុននឹងខ្ញុំឲ្យនិយមន័យតើនរណាដែលជាហៅថាអ៊ូឡាម៉ានរណាដែលគេហៅជាអ្នកចេះដឹងចឹងយើងដឹងហើយថានៅក្នុងសាសនាអ៊ីស្លាមរបស់យើងដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាទ្រង់ជាម្ចាស់ប្រើឲ្យយើងឲ្យតម្លៃនឹងពាក្យប៉ុនធានបទនេះគឺឲ្យតម្លៃទៅលើអ្នកចេះដឹងអ៊ូឡាម៉ា ចឹងមុននឹងខ្ញុំឲ្យស្គាល់ថានរណាដែលជាហៅថាអ៊ូឡាម៉ានៅក្នុងសាសនាអ៊ីស្លាមចឹងទី1យើងត្រូវដឹងថាអ៊ីស្លាមសាសនាដែលអល់ឡោះស៊ុបហានតាឡាបានចុះមកគឺឲ្យយើងចេះគោរពនិងឲ្យតម្លៃឲ្យគ្នាទៅវិញទៅមកឲ្យគ្នាទៅវិញទៅមកដោយមិនប្រកាន់ពូជសាសសាសនា ឬក៏និកាយឡើយឲ្យយើងចេះឲ្យតម្លៃគ្នាគ្រប់គ្នាទៅវិញទៅមកយ៉ាដូច្នេះនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំបានបញ្ជាក់ប្រាប់ថាអ្នកណាហើយដែលមានជំនឿនឹងអល់ឡោះចូលគេឲ្យតម្លៃទៅលើញៀវរបស់គេអ្នកណាហើយដែលមានជំនឿនឹងអល់ឡោះហើយជឿនឹងអាខិរ៉ាត់ចូលគេឲ្យតម្លៃទៅអ្នកចិត្តខាងរបស់គេ ចឹងហាឌីសនេះគ្របដណ្ដប់ទៅលើការឲ្យតម្លៃចំពោះអ្នកទូទៅរហូតដល់ណាប៊ីសល្លោះអាឡៃវ៉ាសាឡាមលោកក៏បានផ្ដល់តម្លៃទៅលើអ្នកដែលមិនមែនអ៊ីស្លាមដូចជាស្ដេចហរកលនៅពេលដែលលោកបានទៅសេលិខិតទៅគាត់គឺផ្ដល់តម្លៃដោយមិនមានការបន្តបង្អាប់ឬក៏ចោទប្រកាន់ទៅអ្វីនោះឡើយដល់ជាពិសេសទៅទៀតនោះយើងក្នុងនាមអ៊ីស្លាម យើងត្រូវតែស្គាល់ឲ្យច្បាស់ថានរណាដែលគេហៅថាអ្នកអាលឹមអាលឹមនេះគឺបើគេហៅអ្នកអាលឹមម្នាក់យកមកអ៊ូឡាម៉ាអ៊ូឡាម៉ាអ្នកដែលចេះដឹងអញ្ចឹងនៅក្នុងសាសនាបានឲ្យបានមកឲ្យយើងដឹងថាអ៊ូឡាម៉ាបានន័យថាគឺជាក្រុមមនុស្សដែលធ្វើការផ្សព្វផ្សាយមនុស្សដែលធ្វើការផ្សព្វផ្សាយចំណេះដឹងដល់សង្គម ដល់មនុស្សទូទៅដោយឡែកគឺពាក់ព័ន្ធនឹងច្បាប់នៃសាសនាអ៊ីស្លាមរបស់យើងយ៉ាដោយឡែកនៃសាសនាអ៊ីស្លាមរបស់យើងហើយកម្រិតដែលគេហៅថាអាលីមឬក៏អ៊ូឡាម៉ាបានន័យថាគឺជាអ្នកដែលអាចដកស្រង់អំពីអាយ៉ាតអាយ៉ាត istimbat ដែលក្នុងអ៊ីស្លាមហៅ istimbat ដែលអាចដកស្រង់ ចេញពីកុរអានចេញពីហាឌីសនៅហុកមហុកមច្បាប់អ៊ីស្លាមមួយចំនួនដែលពាក់ព័ន្ធទៅនឹងសង្គមដែលកើតឡើងព្រឹត្តិការណ៍កើតឡើងក្នុងសង្គមចឹងអ៊ូឡាម៉ាគេមានសមត្ថភាពយល់និយមន័យដកចេញអំពីអាយ៉ាត់អល់កុរអានឬក៏ហាឌីសរ៉ាស៊ូលឡោះសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំដល់គេអាឡឹមយល់ដឹងច្បាស់លាស់នៃអ៊ីលមូតាប់សៀត ដល់ដឹងយល់ច្បាស់លាស់អំពី ilmu fiqh ហុកមកុំ fiqh អំពីហុកមកុំអាកាមអ៊ូស៊ូលអ៊ូស៊ូល fiqh ឬក៏ដែលពាក់ព័ន្ធនឹងហុកផ្សេងផ្សេងដែលចូលទៅក្នុងគេហៅថា អ្នកមុជតាហិតឬក៏ក្រុមមុជតាហីឌីនយ៉ាហើយដូច្នេះ ពេលណាយើងដឹងនេះឲ្យតម្លៃកម្រិតរបស់មនុស្សប៉ុន្តែដែលដែលនៅក្នុងនោះក្នុងសាសនាអ៊ីស្លាមក៏បាន រៀបចំងារជាច្រើនដែលដាក់ឈ្មោះទៅលើអ្នកដែលអាលឹមនេះ ដូចជាគេហៅថា Sheikhul Islam យ៉ាឬក៏ Allama ឬក៏ Sheikh ឬក៏ Imam ចឹងនេះគឺជាងារដែលនិយមន័យទៅលើអ្នកដែលចេះដឹងកម្រិតខ្ពស់នៅក្នុងសាសនាក៏ប៉ុន្តែដែលយើង ដែលដែលយើងនៅក្នុងនៅស្រុកកម្ពុជារបស់យើងដែលយើងមានចំណុចមួយដែលអ៊ុមម៉ាត់អ៊ីស្លាមរបស់យើងមិនទាន់ចេះបែងចែកច្បាស់លាស់ដោយយើងអត់នៅក្នុងភាសាខ្មែររបស់យើងដែលយើងនិយាយហៅនិយមនេះថាហៅទទួលដែលយើងនិយមនេះហៅថាទួនចាចឹងទួនហ្នឹងអ្នកខ្លះជួនកាលគាត់ឲ្យឆ្លើយនៅទាំងអស់នេះក៏ទួនអ្នកនោះក៏ទួនអ្នកដែលចប់រៀនចប់ មួយឆ្នាំពីរឆ្នាំមកវិញបង្រៀនសិស្ស4 10 20នាក់ទួនណាជួបកាលអ្នកខ្លះគាត់បានទៅចប់មកចាក់បញ្ញាទៅគាត់បង្រៀនទៅទួនអ្នកខ្លះចប់អនុបណ្ឌិតទៅក៏ទួនអ្នកខ្លះចប់ដឹកទួនទៅក៏ទួនចឹងជួនកាលដល់ពេលយើងអត់យើងទាំងអស់គ្នាអត់បានស៊ីជំរៅថាអ្វីទៅហៅថាកម្រិតនៃចំណេះដឹងរបស់អ្នកចេះដឹងចឹងស្មើគ្នាទាំងអស់ ចឹងអាចសង្គមរបស់យើងគាត់យល់ឃើញថាអត់ទួនដូចគ្នានេះក៏ទួននោះក៏ទួនអត់អត់ឲ្យតម្លៃអត់ឲ្យគុណតម្លៃទៅលើអ្នកដែលគេមានចំណេះដឹងច្បាស់លាស់ចូលជ្រះនៅក្នុងសាសនាណាយ៉ាដោយឡែកយើងបានដឹងថារៀនចប់ដល់ក្រៅមកពីក្រៅជួនកាលថាមានរៀនចប់ Master អនុបណ្ឌិតឬបណ្ឌិតក៏ប៉ុន្តែជួនកាលគាត់ចប់បណ្ឌិតអនុបណ្ឌិតប៉ុន្តែជួនកាលផ្នែកអីផ្សេង មិនមែនពាក់ព័ន្ធនឹងផ្នែកអាកាមហុកុំសារ៉ាយ៉ាក៏មានដែរអញ្ចឹងកន្លែងនេះគឺនៅក្នុងអ៊ីស្លាមឲ្យយើងវិតម្លៃឲ្យស្គាល់ច្បាស់លាស់ចំពោះអ្នកដែលអ្នកណាដែលជាអ៊ូឡាម៉ាអ្នកដែលជាអ្នកអ្នកដែលអាឡឹមពិតប្រាកដចឹងហើយបានអឺ Sheikh Saleh Ibn Saimin rahimahullahu ta'ala គាត់បានសុខនេះគឺទស្សនៈដ៏ពិសេសមកគាត់ដើម្បីយើងយកមកពិចារណា គាត់ថាអ៊ូឡាម៉ាមាន3ប្រភេទទី1គេថាអាលឹមមីឡាទី2អាលឹមអ៊ុមម៉ាទី3អាលឹមដោឡាមានន័យថាម៉េចគាត់ថាចំណុចទី1គឺអាលឹមមីឡាអ្នកដែលអាលឹមមីឡានេះអ្នកដែលចេះដឹងចូលជ្រះនៅក្នុងសាសនាដែលដែលខាងសាសនាហ្នឹងបានន័យថា គេព្យាយាមផ្សព្វផ្សាយចំណេះដឹងពិតប្រាកដផ្អែកទៅលើកុរអាននិងសុណាមិនខ្វល់អំពីការខុសនឹងអ្វីដែលមនុស្សធ្វើនោះទេគេព្យាយាមការពារសុណាព្យាយាមការពារច្បាប់ព្យាយាមការពារអ្វីដែលជារឿងពិតអំពីអល់ឡោះរឿងពិតអំពីណាប៊ីគឺគេផ្សព្វផ្សាយរឿងពិតដល់សង្គម នេះគេហៅថា Alam Villa في سيرة النبي سيرة النبي المختار មួយទៀតគេឲ្យឈ្មោះថា Alam Ummah នេះ Alam Ummah នេះឧឡាសេះអ៊ូសៃមីនគាត់ថាបានន័យថាគឺជាអ្នកដែលធ្វើអ្វីស្របតាមមនុស្សចង់បានធ្វើអ្វីគ្រប់យ៉ាងស្របតាមភាកច្រើនរបស់មនុស្សចង់បាន ទោះបីអ្វីដែលគាត់ធ្វើហ្នឹងទុយហ្នឹងហូកុំឆ្រក់ក៏ដោយដោយគាត់ផ្អែកទៅលើ cash ទៅលើ dollar ជាច្រើនដើម្បីសម្របខ្លួនតាមចង់បានរបស់មនុស្សអាហ្នឹងគេឲ្យឈ្មោះថាអាលឹមអ៊ុំណាទី3គឺមួយទៀតឲ្យឈ្មោះថាអាលឹមដៅឡាអាលឹមដៅឡានេះគឺអ៊ូឡាម៉ាឬក៏អ្នកចេះដឹងម្នាក់ដែលគាត់ធ្វើអ្វីគាត់កាត់ហុកុំអីមួយគាត់ធ្វើអ្វីមួយគឺគាត់ធ្វើ ឲ្យចម្រុកខ្លួនរបស់គាត់តាមទៅតាមតម្រូវការរបស់អ្នកដឹកនាំគាត់ព្យាយាមមិនឲ្យធ្វើខុសជាមួយអ្នកដឹកនាំទេទោះបីការអ្នកដឹកនាំនោះធ្វើខុសនឹងច្បាប់បង្គាប់អល់ឡោះក៏តែអ្នកអាលឹមនឹងគឺព្យាយាមសម្របខ្លួនឲ្យត្រូវជាមួយនឹងតាដឹកនាំដែរនេះគេឲ្យឈ្មោះថាអាលឹមដៅឡាហើយដូច្នេះយើងឲ្យដឹងថានៅក្នុងចំណោម3ហ្នឹងគឺមានតែអ្នកអាលឹមមួយ គត់តែប៉ុណ្ណោះគឺអាឡេមីលឡានេះដែលយើងចង់បានតម្រូវនៅក្នុងអ៊ីស្លាមដូចជាអល់ឡោះតាឡាប្រាប់ថាយ៉ារហ្វាអ៊ីឡាហ៊ូលឡាឌីណាអាម៉ានូមីនគុំវលឡាឌីណាអ៊ូទូលអ៊ីលមដារជាពិតណាអល់ឡោះតាឡាលើកតម្លៃចំពោះអ្នកដែលមានជំនឿហើយនឹងអ្នកដែលមានចំណេះដឹងហើយដូច្នេះអ្នកចំណេះដឹងកន្លែងនេះបានន័យថាគឺអ្នកដែលចំណេះដឹងផ្នែកខាងច្បាប់សាសនាដ៏ពិតប្រាកដ ពុំមែនតែគាត់ចេះបន្តិចបន្តួចយកឈ្មោះយកផ្លាកជាអ្នកចេះដឹងជាទួនប៉ុន្តែគាត់អត់បានធ្វើអនុវត្តទៅតាមច្បាប់អ្វីដែលវិសាតម្រូវឲ្យទេយ៉ាទៅតាមរបស់យើងបានតម្រូវឲ្យទេដូច្នេះអ៊ូឡាម៉ាបានឲ្យដឹងថាអ្នកអាលឹមអាលឹមរ៉ាប់បានីអ្នកដែលអាលឹមដែលធ្វើតាមអនុវត្តតាមនីតិរបស់អល់ឡោះធ្វើតាមច្បាប់ហុកមអល់ឡោះដែលគេមានសមត្ថភាពយល់អំពីកូរ៉ានយល់អំពីហាឌីស យល់អំពីតាប់សៀតយល់អំពីអ៊ូស៊ូលអ៊ូស៊ូលមិនថាឡើយអ៊ូស៊ូលតាប់សៀតឬក៏អ៊ូស៊ូលហ្វិកឬក៏មុស្តឡាហាឌីសដែលគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមុខមអឺនៅក្នុងច្បាប់សាសនាប៉ុន្តែគឺថាយើងសប្ថ្ងៃនៅតំបន់យើងมันមានថាកម្រិតវប្បធម៌របស់យើងទៅដល់ពពោះកម្រិតហ្នឹងទេក៏ប៉ុន្តែយើងត្រូវព្យាយាមអាននៅគីតាបេតារបស់ឧឡាម៉ាដែលចងក្រងមកឧឡាម៉ាដែលអនុវត្តតាមអឺនៅមេធា ច្បាប់ដ៏ត្រឹមត្រូវដែលមិនចេញចាក់ចេញអំពីអ៊ូឡាម៉ាដែលអ៊ូឡាម៉ាមីឡាអ៊ូឡាម៉ាដែលដឹកនាំដាក់វ៉ាស់មនុស្សទៅរកផ្លូវរបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាចឹងហើយបាននៅក្នុងអ៊ីស្លាមរបស់យើងនេះបានគេឲ្យមានងារជាច្រើននៅក្នុងអ្នកអាឡាមនោះអ្នកខ្លះហៅថាអ៊ីម៉ាមដូចជាអ៊ីម៉ាម Shafi'i អ៊ីម៉ាម Maliki ជាអ៊ីម៉ាមអ្នកខ្លះហៅ Sheikhul Islam អ្នកខ្លះហៅថា Allama អ្នកខ្លះហៅថា Sheikh វទីលតុសេះទាំងអស់ហ្នឹងគឺសំដៅទៅលើអ្នកដែលអាលឹមត្រឹមត្រូវចេះដឹងនៅក្នុងសាសនាអ៊ីស្លាមនេះគឺអ្វីដែលខ្ញុំចង់ប្រាប់ដល់បងប្អូនពួកមួយស្ដាប់របស់យើងឲ្យដឹងថាអ៊ូឡាម៉ានេះគឺយើងក៏បានដឹងតាមរយៈហ្នឹងយកតាមរយៈហ្នឹងវ៉ាឡោះអាឡៃ យ៉ាអល់ហាំឌុលឡាអរគុណច្រើនដល់សេះវ៉ាន់សូតដែលបានធ្វើការបកស្រាយអំពីអឺធៀបពិតនៃអ្នកដែលចេះដឹងឬក៏យើងហៅថាស៊ីម៉ាតឬក៏ស៊ីហ្វាត់ណាស៊ីហ្វាត់លក្ខណៈសម្បត្តិពិតប្រកបសម្រាប់អ្នកដែលយើងអាចហៅថាអ៊ូឡាម៉ាឬក៏អ្នកចេះដឹងដែលយើងតគ្នាតតែគោរពនិងអត់តម្លៃចំពោះគាត់ទាំងអស់គ្នាអញ្ចឹងឧស្សាហ៍បានលើកឡើងនៅអ្វីដែល បងប្អូនឥស្លាមទាំងអស់ស្របបានឮទាំងពាក្យថាទួនទាំងពាក្យថាអូស្តាទាំងពាក្យថាអាលីមអាឡាម៉ាឬក៏ Sheikh ជីដាប់អញ្ចឹងជាបន្តទីនេះចង់ជួប Sheikh លុកម៉ានកោះកុងអូស្តាសុខសប្បាយទេថ្ងៃនេះអัลฮัมឌុលឡាសុខសប្បាយយ៉ាទួនអឺអូស្តាបានមិញគឺយើងបានស្ដាប់ទាំងអស់គ្នានៅប្រសាសន៍របស់ Sheikh Mansur Abdullah ដែលគាត់លើកឡើងអំពី លក្ខណៈពិតនៃអ្នកចេះដឹងអញ្ចឹងសម្រាប់ឧស្តាតតើអ្នកដែលចេះដឹង គឺអ្នកដែលចេះដឹង គឺមានគុណតម្លៃនិងអ្វីខ្លះគុណតម្លៃឬក៏ឧត្តមភាពអ្វីខ្លះសម្រាប់អ្នកដែលចេះដឹងនៅក្នុងអ៊ីស្លាមរបស់យើងដែលអល់ឡោះតាឡាឬក៏នប៊ីមូហាម៉ាត់សុលឡោះអាឡៃហ៊ីសឡាមផ្ដល់តម្លៃគាត់យ៉ាយ៉ាអល់ហាំឌុលីឡា الحمد لله رب العالمين والعاقبة للمتقين ولا عتبان إلا على الظالمين أما بعد السلام عليكم ورحمة الله وبركاته جيب تام سمت لنا أكون جبو أستاذ رملي من إسماعيل دار فضال أكا أولاً ريتريني جنال الحمد لله دم بيكم أوي في ولي بحيين أهتاون لنن تابدام نو សំណួររបស់ទុនរំលី ដែលបានសួរមកកាន់លោកដិនតកតនឹងគុណតម្លៃនៃចំណេះដឹងតើមានអ្វីខ្លះប៉ុន្តែយើងដឹងហើយថាចំណេះដឹងនេះបានន័យថាអិលមូដែលយើងបានដឹងតាមអិលមូហុកុំសារៈដែលយើងបានដឹងមិញឯងចំណេះដឹងគុណតម្លៃអ្នកដែលចេះដឹងមិញឯងអ៊ុឡាម៉ាមិញឯងគឺអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានសរសើរមកចំពោះគាត់អល់ឡោះតាអាឡាបានធូរសាក់សី ថាពិតណាស់គ្មានទេម្ចាស់មានតែអល់ឡោះស៊ុបហានតាឡានិងម៉ាឡាយកាត់ធ្វើសាក់សីថាវ៉ូលុលអ៊ីលអ្នកដែលមានចំណេះដឹងនឹងហើយអ្នកដែលមានឋានៈស័ក្តិ DCC អល់ឡោះស៊ុបហានហូតាឡាសម្រាប់អល់ឡោះស៊ុបហានតាឡាទី2គុណតម្លៃរបស់អ៊ុឡាម៉ាអញ្ចឹងអ្នកចេះដឹងណាស្របតាមគីតាបនិងសុនណះណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំ ដែលយើងឲ្យឈ្មោះថាអ៊ូឡាម៉ាអះលុសុណាវលជាម៉ាគឺគាត់ខ្លាចទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាដោយអល់ឡោះតាឡាបានបញ្ជាក់ថាអ៊ីនណាម៉ាយ៉ាខ្សឡោហ៊ូមីនអ៊ីបាឌីហ៊ីអលអ៊ូឡាម៉ាជាការពិតណាស់អ្នកដែលខ្លាចជាងគេទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាគឺអ្នកដែលមានចំណេះដឹងអ្នកដែលមានចំណេះដឹងដែលត្រឹមត្រូវស្របតាមសុណាហ៍នប៊ីសល្លឡោះអាលីវ៉ាសាឡាំគឺគាត់ ខ្លាចជាងគេបងអស់ទៅរកអល់ឡោះស៊ុបហានាហ៊ូវតាឡាគាត់មិនអាចប្រព្រឹត្តអ្វីនីមួយៗមួយ ដែលធ្វើឲ្យខុសនៅហុកមរបស់អល់ឡោះស៊ុបហានតាឡាបានទេហើយនៅក្នុងចំណោមគុណសម្បត្តិអ្នកដែលចេះដឹងទៀតដែរគឺខៃរុនណាសមនុស្សដែលល្អជាងគេបងអស់ដែលនប៊ីសល្លឡោះអាលីវ៉ាសាឡាមបានបញ្ជាក់ថាអានណាសអានណាសខៃរុនណាសអាលីមុនវ៉ាមូតាអាលីមុន វ៉ាឡាខៃរ៉ាហ្វីម៉ាស៊ីវ៉ាហ៊ូម៉ាមនុស្សដែលល្អជាងគេគឺអ្នកដែលបង្រៀនគេបានន័យថាអ្នកអាឡឹមអ៊ូឡាម៉ាដែលចង្អុលបង្ហាញគេហើយអ្នកដែលរៀននៅហុគមរបស់អល់ឡោះស៊ុបហានហ៊ូវ៉ាតាឡាអញ្ចឹងអ៊ូឡាម៉ាទូនាទីរបស់គាត់ការងាររបស់គាត់គឺអ្នកដែលផ្សព្វផ្សាយសាររបស់អល់ឡោះស៊ុបហានហ៊ូវ៉ាតាឡាអ៊ីលអ៊ុមម៉ាទៅដល់អ៊ុមម៉ាត់របស់គាត់ អ៊ុម៉ាត់នប៊ីមូហាម៉ាត់សល្លឡោះអាលីវ៉ាសាឡាមសបផ្សាយនៅរីសាឡារបស់អល់ឡោះចង្អុលបង្ហាញអ៊ុម៉ាត់អ៊ីឡាតោហ៊ីឌីឡាទៅរកតោហ៊ីតចំពោះអល់ឡោះស៊ុបហានវ៉ាតាឡាអញ្ចឹងអ្នកដែលចេះដឹងគឺគាត់ទទួលការងាររបស់អម្បិយាអលអ៊ូឡាម៉ាវ៉ារ៉ាសាតុលអម្បិយាអ៊ូឡាម៉ាម្នាក់ឯងគឺអ្នកដែលទទួលគេមរតកអំពីបណ្ដាលអម្បិយាអញ្ចឹងកន្លែងហ្នឹង គាត់អ្នកដែលចេះដឹងមីងឯងគឺមានតម្លៃច្រើនណាស់ហើយនៅក្នុងនោះទៀតដែរអ្នកដែលចេះដឹង yastaghfiru lahu hatta al-haytan fil bahr ណាសូមបីតែវត្ថុទាំងអស់មីងឯងមកឃ្លោកដែលមានទាំងអស់សូមពីអល់ឡោះតាឡាបោះយុសាឲ្យចំពោះអ្នកដែលអាឡឹមអ្នកដែលចេះដឹងពីរឿងគីតាបវ៉ាសុនណាហើយនឹងចង្អុលអ៊ុមម៉ាទៅរកតោហេតទៅចំពោះអល់ឡោះស៊ុបហានវ៉ាតាឡា អញ្ចឹងរហូតដល់ត្រីនៅក្នុងសមុទ្ររាប់លានរាប់កោតត្រីណាសូមបីតែត្រីនៅក្នុងសមុទ្រដែលយើងរាប់មិនអស់សូមអរគុណពីអល់ឡោះសុបតាឡាដើម្បី ផ្ដល់ណាបោះដូចសារឲ្យចំពោះអ្នកដែលអាឡាំអ៊ូឡាម៉ាហើយអ៊ូឡាម៉ាយើងដឹងហើយថាជាអ្នកចង្អុលបង្ហាញគេអ៊ូឡាម៉ាមិញឯងគាត់អល់ឡោះតាឡានឹងផ្ដល់សិទ្ធឲ្យគាត់ នៅថ្ងៃគីយ៉ាម៉ាត់អាច សាហ្វាអះអន្តរាគមទៅដល់មិត្តភ័ក្តិរបស់គាត់នៅលើទុនយ៉ាដែលធ្លាប់រៀនជាមួយគាត់ធ្លាប់សម្បះយ៉ាងជាមួយគាត់ធ្លាប់អ៊ីវ៉ាដាតជាមួយគ្នា ធ្វើហាជីជាមួយគ្នាបួសជាមួយគ្នាស្រាយបួសជាមួយគ្នាសម្បះយ៉ាងជាមួយគ្នាពេលនោះអ្នកដែលចេះដឹងអ៊ូឡាម៉ាក៏បានសុំពីអល់ឡោះសុបហានតាឡាដើម្បីធ្វើអន្តរាគមទៅដល់មិត្តភ័ក្តិរបស់គាត់ដែលធ្លាប់នៅជាមួយគ្នាធ្លាប់ស្ដាប់ពួកខ្ញុំធ្លាប់សម្បះយ៉ាងមួយនេះដើម្បីឲ្យគាត់ទទួលបាននៅ syurga របស់ Allah Subhanahu wa ta'ala អញ្ចឹងយើងឃើញថាជាច្រើននៅក្នុងហ្នឹងហើយបើកាលណាបាត់បង់អ៊ុលាម៉ាវានាំភាពគ្រោះថ្នាក់នៅក្នុងសង្គមរបស់យើង វានឹងនាំឲ្យប៉ះពាល់នៅក្នុងសង្គមរបស់យើង ដូច្នោះហើយឧត្តមភាពរបស់អ៊ុលាម៉ាមិញឯងគឺសំខាន់បំផុតដែលយើងត្រូវតែទាំងអស់គ្នាមិញឯងត្រូវអ៊ីហ្ទីរ៉មត្រូវឲ្យតម្លៃចំពោះអ៊ុលាម៉ា ណាมันអាចយើងត្រូវមើលស្រាលគាត់អ្នកឯងចេះឧកាមៈទុកដោយឡែកណាទុកឲ្យដុនយ៉ាទុកឲ្យគេអ្នកធ្វើអ្នកដែលអ្នកឯងនេះ អត់ទាន់សម័យមិនមែនដូច្នោះទេ ដោយសារឧឡាម៉ានឹងហើយដែលចំអល់បង្ហាញមកចំពោះយើងទាំងអស់គ្នាក៏ដូច្នោះដែរនប៊ីសល្លឡោះអាឡៃវ៉ាសឡាមបានបញ្ជាក់នៅក្នុងហាឌីសអប៊ីដារដារ៉ាឌីយ៉ាឡោះអានហ៊ូកាឡា سمعت رسول الله صلى الله عليه وسلم يقول អប៊ីដារដាដែលអល់ឡោះតាឡារៀបតចំពោះគាត់គាត់ថាគាត់បានលឺនប៊ីសល្លឡោះសាឡាមបានមានប្រសាសន៍ថាហ្វាត់លុលអាលីមអាឡាលអាបិកកាហ្វាត់លីលកមរលៃឡាតុលបាដអាឡាសាអ៊ីរកវ៉ាគិបអញ្ចឹងគាត់បានបញ្ជាក់ថាឧត្តមភាពណាអ្នកដែលមានចំណេះដឹងអ៊ុឡាម៉ាអល់ឡោះអក្បតអ៊ុឡាម៉ាបើយើងប្រៀបធៀបនប៊ីបានបញ្ជាក់ប្រាប់យើងរវាងអ្នកចេះអ្នក ចេះដឹងនឹងអ្នកដែលធ្វើអ៊ីបាដាតដែលគាត់អត់ចេះឃើញទេប្រៀបធៀបដូចជាយប់ពេញបរមីដែលភ្លឺគ្របដណ្ដប់ទៅលើផ្កាយទាំងអស់បានន័យថាកាយយើងឃើញតែភ្លឺហើយក៏ប៉ុន្តែពេលណាយប់ពេញបរមីនឹងវាភ្លឺខ្លាំងធ្វើឲ្យឈប់ឃើញផ្កាយទាំងអស់មិនឯងក៏ដូច្នោះដែរអ៊ីនណលអូឡាម៉ាហុំវ៉ារ៉ាសាតុលអំប៊ីយ៉ា ដោយសារអ៊ូឡាម៉ាមីនឯងគាត់អ្នកដែលទទួលគេមរតកអំពីនប៊ីគាត់កំពុងតែនាំសាររបស់អល់ឡោះបន្ទាប់ពីនប៊ីសល្លឡោះអាលីវ៉ាសាឡាមបានស្លាប់ទៅអញ្ចឹងនៅសល់តែអ៊ូឡាម៉ាគាត់ទទួលគេមរតកគាត់យកអ៊ីលមូយកចំណេះដឹងដល់ត្រឹមត្រូវចង្អុលបង្ហាញអ៊ុមម៉ាពី zulumat ila nur min ash-shirk ila tauhid min al-bid'ah ila sunnah ណាដឹកនាំទាំងអស់ ពីសេរិកទៅរកតោហេតពីប្រការដែលប្រឌិតឡើងទៅរកសុនណាបាទពីភាពងងឹតទៅរកនូរអំពីអល់ឡោះសុបហានតាឡាអ៊ីលអ៊ីម៉ានទៅរកអ៊ីម៉ានទៅចំពោះអល់ឡោះសុបហានតាឡាហើយក៏យើងដឹងគ្រប់គ្នាដែរថាណាប៊ីគាត់អត់បានផ្សល់ទុកអ្វីផ្សេងទេមានតែអីគេមានតែចំណេះដឹងដែលចង្អុលបង្ហាញទៅដល់អ៊ុម៉ាស់ទាំងអស់នេះហើយបានបញ្ជាក់ប្រាប់យើងថាអ៊ុឡាម៉ានេះគឺជាសំខាន់ annal anbiya lam yuwarrisu dinaran wala dirhaman និយាយបែបហើយនេះនឹងរហូតដល់ចប់ថាអូឡាបានន័យថានប៊ីសុលឡាមគាត់អត់បានបន្សល់ទុកអ្វីសំបីតលុយមួយទៀតហាំក៏អត់មានអត់មានម៉ាឌីណាតមួយទៀតហាំអត់មានទេក៏ប៉ុន្តែគាត់បានបន្សល់ទុកនៅចំណេះដឹងដើម្បីយើងបន្តសបផ្សាយនៅឆារីអាត់ច្បាប់របស់អល់ឡោះតាឡាអ៊ីឡាលអ៊ុមម៉ាអញ្ចឹងដែរក៏ដូចឆ្នោះដែរនៅមានហាឌីសដែលនប៊ីសុលឡាមបានបញ្ជាក់ថា ប៉ុន្តែអល់ឡោះស៊ុបហានតាឡាដកអ្នកដែលចំណេះដឹងមិញឯងដកអេលមូរបស់គាត់ទៅវិញគឺដោយសារដកអ្នកដែលចេះដឹងអូឡាម៉ាអញ្ចឹងយើងនៅមានអ្នកចេះដឹងសពផ្សាយនៅហុគមរបស់អល់ឡោះតាឡានៅមានអ្នករក្សាសុនណាណាប៊ីសល្លោះសាឡាំយើងគួរតែប្រឹងប្រែងស្វែងយល់ណាសួរនៅទុនទួនរបស់យើងនៅអ្នកដែលចេះនៅស្រុកខ្មែររបស់យើងអ្នកដែលចេះដឹងដែល ចង្អុលបង្ហាញយើងទៅរកសុណាស់ហ្នឹងហើយដែលយើងហៅថាសម័យហ្នឹងហ្នឹងអ្នកដែលចេះដឹងដែលអូឡាម៉ាអូឡាម៉ាគាត់មានតាហាប់របស់គាត់មានកម្រិតរបស់គាត់ប៉ុន្តែនៅប្រទេសគេផ្សេងអូឡាម៉ាដែលគាត់ចេះដឹងច្រើនអូឡាម៉ាដែរប៉ុន្តែគាត់ចេះច្រើនជាងយើងហើយយើងចេះប៉ុណ្ណឹងយើងផ្ដាល់ដល់អ្វីដែលយើងចេះហ្នឹងអាថាយមុយមុទឹកទៀតបានថាអូឡាម៉ាអ្នកដែលចេះដឹងអ្នកដែលចេះដឹងច្រើនអញ្ចឹងយើងចេះដឹងត្រូវតែយើងផ្ដាល់ នៅសាររបស់អល់ឡោះតាឡាអ៊ីលអ៊ុមម៉ាដែលនប៊ីបានបង្កប់ប្រើយើងវ៉ាលីហ្គូអានីវ៉ាឡោអាយ៉ាចូលផ្ដាល់ទោះបីអ្នកឯងចេះមួយអាយ៉ាត់ក្ដីអញ្ចឹងប្រសិនបើអល់ឡោះតាឡាដកអ្នកចេះទៅវិញស្លាប់អ្នកដែលចេះអ្នកដែលរក្សានៅសុនណះនប៊ីសល្លឡោះអាលីវ៉ាសាឡាំពេលនោះមនុស្សយើងគឺនឹងអវិជ្ជាពេលដែលអវិជ្ជាដែលអត់មានសល់អ្នកចេះមិញឯងពួកគេនឹងអីគេបាហ្វតោប៊ីហ្គៃរីអ៊ីលមី ហ្វាដលលូវ៉ាដលលូគេកាត់ក្តីដោយឲ្យមានចំណេះដឹងចេះតែកាន់ចេះអូអានេះបានអានេះអត់បានអានេះបានគាត់អត់បានរៀនពីណាទាំងអស់អ្នកចេះអត់សួរអ្នកចេះស្លាប់ទៅបាត់ដល់ហើយគាត់អត់បានដឹងដល់តែពេលគេស៊ូហុកុំគាត់ចាប់ដើមកាត់ហុកុំដោយអត់ដឹងនេះហើយភាពគ្រោះថ្នាក់ចំណុចពិសេសសំខាន់ចំពោះអ្នកដែលមានអិលមូមួយណែគឺគាត់ចង្អុលបង្ហាញមនុស្សឲ្យទៅរកផ្លូវដ៏ត្រឹមត្រូវ បើមិនដូច្នោះទេដូចដែលនប៊ីបានចែកហ្នឹងវានឹងវង្វេងនឹងវង្វេងធ្វើឲ្យពួកអ្នកឯងវង្វេងទាំងអស់គាត់ឆ្លើយខុសពីមូរ៉តការចង់របស់អល់ឡោះស៊ុបហានតាឡាខុសអំពីហាឌីសនប៊ីសល្លឡោះអាឡៃសាឡាមខុសអំពីសុណានប៊ីសល្លសាឡាមឲ្យបែរជាឲ្យមនុស្សប្រព្រឹត្តនៅទង្វើដែលផ្ទុយនឹងហុគុំហើយក៏សង្ឃឹមថាអានឹងជាសុណាវិញដោយសារគាត់អត់ដឹងអានេះឯងភាពគ្រោះថ្នាក់ណាដែល យើងមិនអាចអត់បានទេអូឡាម៉ាមិញឯងគឺនាំមកនៅផលប្រយោជន៍ជាច្រើនអូឡាម៉ាមានការកោតខ្លាចពីពួកអល់ឡោះតាឡាជាងអ្នកដែលអត់មានអ៊ីលមូទៀតយើងកុំថាអូខ្លាចថាអូឡាម៉ានៅប្រទេសយើងអ្នកដែលចេះនៅស្រុកយើងដឹកនាំយើងទៅចូលដល់ការវាអត់មានទេអត់មានអូឡាម៉ាណាទៅដឹកនាំយើងទៅរកផ្លូវដល់ការទេអូឡាម៉ាអ្នកដែលចេះដឹងដែលចង្អុលបង្ហាញមនុស្សទៅរកផ្លូវអល់ឡោះស៊ុបអានាហ៊ូវតាឡាទៅរក អាគីដាដ៏ត្រឹមត្រូវទៅរកមិនហាច់ដ៏សាហីដែលមកពីនប៊ីសល្លឡោះអាលីវ៉ាសាឡាមយ៉ាឥឡូវសូមចូលរួមជាមួយទុនប៉ាណាសិនសូមទូឱកាសឲ្យទុនរឿងផ្សេងទៀតយ៉ាយ៉ាអัลฮัมឌុលឡាអរគុណច្រើនសេះកូម៉ានឃើញថាបោះក្បាយហើយវ័យចន្លាយគួសមដែរតកតងទៅនឹងអឺគុណតម្លៃអ្នកចេះដឹងនេះអញ្ចឹងគ្រប់គ្រាន់សម្រាប់ យើងទាំងអស់គ្នាតអមីបងប្អូនទាំងអស់ដែលបានស្ដាប់និងស្វែងយល់គឺនៅឃ្លាមួយថាអ៊ូឡាម៉ាគឺជាមរតករបស់ណាប៊ីអញ្ចឹងគ្រប់គ្រាន់ហើយដែលមើលយើងមើលឃើញអំពីតម្លៃរបស់អ៊ូឡាម៉ាដែលពួកគាត់ដើរតួជំនួសឲ្យណាប៊ីមូហាម៉ាត់សុលឡាហ៍អាឡៃហ៊ីវសាឡាមមានន័យថាអត់ពីណាប៊ីទៅគឺមានណាទីមានតែអ៊ូឡាម៉ានឹងហើយអ្នកចេះដឹងនឹងហើយដើម្បីដើរតួនាទីថែរក្សានៅអកមាអ៊ីស្លាមរបស់យើង ហើយគណៈពេលនេះសូមជួបជាមួយសាស្ត្រមូហាម៉ាត់អឺមូហាម៉ាត់ហាសាន់យ៉ាសឡាមអាឡៃគុំសាស្ត្រវ៉ាអាឡៃគុំសឡាមរ៉ាហ្មាតុលឡោះយ៉ាហាំឌុលឡាឮសំឡេងដូចច្បាស់ណាឧស្សាហ៍សុខសប្បាយណាថ្ងៃនេះហាំឌុលឡាសុខសប្បាយផងដែរយ៉ាអញ្ចឹងបាញ់មិញនេះគឺយើងបានស្ដាប់ឮទាំងអស់គ្នាហើយនៅប្រសាសន៍ឧស្សាហ៍ ដែលជាវាគ្មិនទាំងពីរជាពិសេសឧស្សាហ៍លោកម៉ានក៏បានលើកអំពីគុណតម្លៃក៏ជាឧត្តមភាពនៃអ្នកចេះដឹងឬយើងហៅថាអ៊ូឡាម៉ាយ៉ាឧស្សាហ៍នៅក្នុងអឺវគ្គនេះឬលឹកចង់ឲ្យឧស្សាហ៍លើកឡើងនៅពេលដែលយើងដឹងអំពីគុណតម្លៃអ្នកអ៊ូឡាម៉ាឬក៏អ្នកចេះដឹងហើយសួរថាតើអ៊ីស្លាមតម្រូវឲ្យយើងមានការគោរពបែបណាខ្លះទៅចំពោះអ៊ូឡាម៉ា ឬក៏តម្រូវឲ្យយើងមានការគោរពដល់កម្រិតណាចំពោះអ៊ូឡាម៉ានៅក្នុងអ៊ីស្លាមរបស់យើងបាទ بسم الله الحمد لله والصلاة والسلام على رسول الله តកតងជាមួយនឹងការគោរពទៅចំពោះអ៊ូឡាម៉ាបើយើងមើលទៅលើហុកុំគឺវ៉ាជីបមានន័យថាចាំបាច់ជាកតាបកិច្ចដែលយើងត្រូវគោរពទៅលើអ៊ូឡាម៉ាដោយសារតែអ៊ូឡាម៉ា គឺជាអ្នកដែលនាំមកនៅកូរ៉ាននាំមកនៅហាឌីសអ៊ូឡាម៉ាជាអ្នករក្សាកូរ៉ានជាអ្នករក្សានៅហាឌីស របស់នប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាមអញ្ចឹងបើសិនជាកូរ៉ាន ហើយនិងហាឌីស វាគឺជាប្រភពនៃសាសនាអ៊ីស្លាមដូច្នេះអ៊ូឡាម៉ានេះហើយ គឺ ជាអ្នករក្សា នៅសាសនាអ៊ីស្លាម ឬយើងអាចនិយាយថាអល់ឡោះស៊ុបហានវតាឡារក្សាសាសនាអ៊ីស្លាមដោយដែលទ្រង់បានមានបន្ទូលប្រាប់ នៅក្នុងគម្ពីរអល់កុរអាន តាមរយៈការថែរក្សាអ៊ូឡាម៉ាអល់ឡោះស៊ុបហានវតាឡាបានមានបន្ទូលថាអ៊ីនណាណាហ្នូណាហ្សិលណាឌិក្រវ៉ាអ៊ីនណាលហ៊ូឡាហាហ្វីឌូនបើប្រកបនេះយើងបានបញ្ចប់ នៅកុរអានហើយយើងជាអ្នកថែរក្សាវាវ៉ាអ៊ីនណាលហ៊ូឡាហាហ្វីឌូនអញ្ចឹងអល់ឡោះស៊ុបហានវតាឡាសន្យាថែរក្សាកុរអាន ចឹងការថែរក្សាកូរ៉ានគឺវាមានសបិបរបស់វានោះគឺអ៊ូឡាម៉ានេះឯងអញ្ចឹងដោយសារតែអ៊ូឡាម៉ាហ្នឹងគាត់ជាអ្នកនាំមករក្សាទន្ទិញបងរៀនផ្សព្វផ្សាយអំពី សាសនាដែលអល់ឡោះស៊ុបហានវតាឡាសន្យាថានឹងរក្សានៅក្នុងអាយ៉ាតដែលបានសូត្រខាងដើម គឺអល់ឡោះសុបហានវតាឡាបានប្រាប់មួយទៀតនៅក្នុងអាយ៉ាត់យ៉ារហ្វាអ៊ីលឡាហ៊ុលឡាឌីណាអាម៉ានូមីនគុមវលឡាឌីណាអ៊ូទូលអ៊ីលមដារ៉ាជាតយ៉ារហ្វាអ៊ីលឡាហ៊ុលឡាឌីណាអាម៉ានូមីនគុមអញ្ចឹងអល់ឡោះសុបហានវតាឡាលើកអ្នកដែលមានអ៊ីម៉ានវលឡាឌីណាអ៊ូទូលអ៊ីលមដារ៉ាជាតហើយនឹងអ្នកដែលមានចំណេះដឹងនៅដារ៉ាជាតនៅឋានៈចឹងបើសិនជាអល់ឡោះសុបហានវតាឡា លើកតម្កើងឲ្យតម្លៃទៅលើអ្នកដែលមានអ៊ីម៉ានឲ្យតម្លៃទៅលើអ្នកដែលមានចំណេះដឹងដែលយើងហៅថាជាអ៊ូឡាម៉ាហ្នឹងវាចាំបាច់ណាស់សម្រាប់យើងគឺត្រូវតែឲ្យតម្លៃនិងគោរពទៅលើពួកគាត់ជាចាំបាច់ពីព្រោះតាមរយៈការគោរពទៅលើគាត់វានឹងអាចនាំមកនូវផលប្រយោជន៍ជាច្រើនដោយដែលទូនទូរបស់យើងជាពិសេសទូនលោកម៉ានបានលើកឡើងនៅខាងដើមអំបញ្ញមិញ ចឹងនេះគឺជាកតាបកិច្ចហើយនេះគឺជាផតតាមដែលអល់ឡោះសុបហានវតាឡាប្រាប់និងបញ្ជាក់ថាយើងចាំបាច់ត្រូវតែគោរពពីព្រោះអល់ឡោះសុបហានវតាឡាគាត់លើកដំកើងនៅឧឡាម៉ាដូច្នេះយើងជាមនុស្សធម្មតាគឺចាំបាច់ត្រូវតែលើកដំកើងឧឡាម៉ាដូចគ្នាពីព្រោះអល់ឡោះសុបហានវតាឡាប្រាប់នៅក្នុងអាយ៉ាតនេះគឺលើកដំកើងយ៉ារហ្វៃលហ៊ូឡាឌីណាហាម៉ានូមីនគុំវលឡាឌីណាអ៊ូទូលអ៊ីលម៉ាដារយ៉ាត ចឹងអ្នកដែលមានអ៊ីលមូគឺអល់សុបហានវតាឡាលើកតម្កើងបើលើកតម្កើងចាំបាច់យើងត្រូវតែលើកតម្កើងមួយទៀតនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានមានប្រសាសន៍ផងថាដូចអ្វីដែលអឺឧស្តាទលុកម៉ានបានលើកឡើង إن العلماء ورثة الأنبياء إن الأنبياء لم يورثوا دينارا ولا درهما innama warasu al-ilm faman akhadha bihi faqad akhadha bihadzin wafirin ពិតប្រកបណាអ៊ូឡាម៉ាគាត់គឺជាអ្នកទទួលមរតកអំពីពួកអម្បិយាអញ្ចឹងអម្បិយាគឺគាត់យកអ៊ីលមូចំណេះដឹងរបស់គាត់តាមរយៈវ៉ាហ៊ីពីអល់ឡោះស៊ុបហានាហ៊ូវតាឡាហើយដល់អ៊ូឡាម៉ាគាត់អ្នកទៅយកពីនឹងមកអញ្ចឹងបើបើយើងគោរពកូរ៉ានមានន័យថាយើង ត្រូវគោរព MB ណាប៊ីពីព្រោះណាប៊ីជាអ្នកនាំមកឬក៏យើងគោរពអល់ឡោះគឺយើងត្រូវគោរពណាប៊ីយើងសល្លឡោះអាឡៃហ៊ីវ៉ាសឡាមព្រោះគាត់ជាអ្នកនាំមកហើយអ្នកដែលបន្តវេនដែលណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមបានប្រាប់នៅក្នុងហាឌីសនេះវ៉ារ៉ាសាតុលអមប៊ីយ៉ាគឺអ្នកណាអ្នកដែលទទួលមរតកពីអមប៊ីយ៉ាគឺពួកឧឡាម៉ាពីព្រោះអមប៊ីយ៉ាឡាមយវ៉ារីស៊ូ ឌីណារ៉ាន់វ៉ាឡាឌីរហាម៉ាន់มันបានបន្សល់ទុកនៅមរតកណាមួយជាលុយដូចជាលុយឌីរហាមវ៉ាឡាឬក៏លុយឌីណាគឺมันមានទេវ៉ាឡាគិនក៏ប៉ុន្តែវ៉ារ៉ាស៊ូអលអ៊ីលម៉ាក៏ប៉ុន្តែពួកគាត់បានបន្សល់ទុកនៅចំណេះដឹងបើអ្នកណាឲ្យបានប្រយោជន៍នោះគេនឹងបានយកនៅចំណាយចំណាយរបស់គេយ៉ាងពេញលេញអញ្ចឹងមានន័យថាអ៊ូឡាម៉ា នៅពេលដែលគាត់ដើរតួនាទីតំណាងឲ្យពួកអាម្បៀមានន័យថាគាត់ជាអ្នកផ្សព្វផ្សាយដូច្នេះការគោរពទៅលើគាត់យោងទៅលើ ហាឌីសមួយនេះគឺចាំបាច់ណាគឺចាំបាច់នៅក្នុងនោះទៀតអ៊ីបនូអាសាគីរក៏គាត់បាននិយាយផងដែរនៅក្នុង គីតាបរបស់គាត់ តាប៊ីនកាស៊ីប៊ីកាស៊ីប៊ីលមូហ្តារីអឺគាត់ហៅម៉េច أن لحوم العلماء រ៉ហ្មាតុលឡោះអាឡៃហ៊ីមមាស្មូម៉ាពិតប្រកបណាស់សាច់របស់អ៊ូឡាម៉ាគឺពោពេញទៅដោយជាតិពឹសមានន័យថាពឹសអញ្ចឹងមានន័យថាការដែលមើងងាយឬមិនអោយតម្លៃទៅលើអ៊ូឡាម៉ាគឺមិនបានទេគឺនឹងធ្លាក់ទៅក្នុងប្រការមួយនឹងនាំក្តីមហន្តរាយយ៉ាងធំធេង ចឹងអ្វីដែលគាត់លើកឡើងនេះមានន័យថាជំរុញឲ្យយើងគោរពកុំឲ្យយើងមើងងាយកុំឲ្យយើងនិយាយអ្វីដែលមិនសមរម្យជាមួយនឹងឧឡាម៉ានេះគ្រាន់តែដលិលខ្លះខ្លះហើយក្នុងនោះទៀតណាប៊ីយើងសុបឡោះអានេះហួសិលឡាំក៏បានមាន ប្រសាសន៍ផងដែរថាអឺអ៊ីនណាមីនអ៊ីជឡាលីឡាអ៊ីនណាមីនអ៊ីជឡាលីឡាអ៊ីក្រមឌីអស្យៃបាអលមូស្លីម ពិតប្រកបណាការដែលលើកដំកើងចំពោះអល់ឡោះសុផានវតាឡាគឺការលើកដំកើងទៅលើអ្នកដែលចាស់ទុំជាអ្នកមូស្លីមវ៉ាហាមីលីលកូរ៉ានហើយនឹងអ្នកដែលទន្ទិញចាំឬកាន់កូរ៉ានហាមីលីលកូរ៉ាននេះគឺនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមប្រាំ غير الغالي فيه ដោយយើងមិននិយមជ្រុលទៅលើពួកគាត់ វល់យើពីអានហើយក៏មិនដល់ថ្នាក់ពងើយកន្តើយមើងងាយមិនយកចិត្តទុកដាក់អំពីពួកគាត់នោះទេពួកអ៊ីក្រមឌីសូលតានអលមុកសិហើយនឹងលើកតម្កើងនឹងឲ្យតម្លៃទៅលើថ្នាក់ដឹកនាំដែលប្រកាន់នៅសច្ចភាពនិងយុត្តិធម៌ចឹងនៅក្នុងហាឌីសនេះមានន័យថាបើយើងលើកតម្កើងអល់ឡោះសុបហានវតាឡាតតែយើងគោរពឧឡាម៉ានឹងឲ្យតម្លៃទៅលើគាត់នៅក្នុងហាឌីសនេះ ពីព្រោះនប៊ីប្រាប់នៅខាងដើមហាឌីសអ៊ីនណាមីនអ៊ីជឡាលីឡាបើប្រកាសណាការដែលលើកដំកើងអល់ឡោះគឺអេក្រមវិលសៃបាអលមូស្លីមគឺឲ្យតម្លៃនឹងអេក្រមទៅលើ មនុស្សចាស់ហើយនឹងហាមីលើកូរ៉ាននឹងកាន់កូរ៉ានអញ្ចឹងហាមីលើកូរ៉ានវាមាន អ្នកអាម៉ាលកូរ៉ាន អ្នកទន្ទិញកូរ៉ានអ្នកអាម៉ាលអ្នកបង្រៀនអ្នកយល់ដឹងអ្នកបកស្រាយ អ្នកដែលធ្វើតាមអ្នករៀនអ្នកចេះហើយធ្វើតាមកុរអានទៀតអាហ្នឹងហើយគឺជាអ្នកដែលនប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំឲ្យយើងគោរពនិងឲ្យតម្លៃដល់គាត់មួយទៀតនៅក្នុងនោះក៏មានសាឡាប់មុខលេតមុខលេតគាត់បានលើកឡើងថាហ្សាកាទូយ៉ូម៉ាន់អ៊ីនដលហាសានបិនតាក់វ៉ានមុខលេតគាត់ថាថ្ងៃមួយខ្ញុំបានលើកឡើងនៅចិត្តហាសានបិនតាក់វ៉ាហ្នឹងអំពីបរោះម្នាក់ដែលនិយាយ មិនល្អអំពីអ៊ូឡាម៉ាពេលនោះហាសានបិនតាកានគាត់បានថាម៉ាស់ឈប់ឃើញទេឡាតកូរអ៊ូឡាម៉ាអ្នកឯងកុំនិយាយអំពីអ៊ូឡាម៉ាឲ្យសោះបើយូមីទូលឡោហូកលបាក់ពិតប្រកបណាអល់ឡោះសុបហានវតាឡានឹងឲ្យអ្នកឯងស្លាប់ចិត្តចឹងមានន័យថាយើងត្រូវតែគោរពនិងឲ្យតម្លៃទៅលើគាត់ ចំណែកឯសខោវី អ៊ីម៉ាមសាកាវីយើងស្គាល់ថាគាត់គឺជាអេសលីលហ៊ូស៊ូលឃើញទេផ្នែកហ៊ូស៊ូលហ្វិកហ្នឹងគឺគាត់ល្បីល្បាញជាកូនសិស្សរបស់អ៊ីបនុហាយ៉ារអលអស្កាឡានីគាត់ថាអ៊ីនណាមណាសប៊ីស៊ូយូហ៊ីហ៊ីនប៉ិតប្រកបណាស់មនុស្សរស់នៅបានល្អមានសុភមង្គលឃើញល្អឃើញអាក្រក់គឺជាមួយនឹងបណ្ដាតកសេតកសេឬគ្រូគ្រូដែលជាអ្នកអាលឹមរបស់គេ ហ្វាអ៊ីដាហ្សាហាបាអស្យូនៅពេលដែលអ្នកអាឡឹមឬគ្រូគ្រូរបស់គេបានស្លាប់ទៅណាហ្វាម៉ាអាម៉ាណាលអ៊ីសតើពួកគេរស់នៅជាមួយនឹងអ្នកណាចឹងចង់និយាយថាបើដរាបណារស់នៅជាមួយនឹងអ្នកអាឡឹមគឺប្រកបណាស់វាមានពន្លឺដើម្បីឆ្លុះបញ្ចាំងអំពីខុសហើយនឹងត្រូវល្អហើយនឹងអាក្រក់ដើម្បីជូនដល់អ្នកដែលរស់នៅជាមួយ ពេលណាអស់អ្នកអាឡឹម មានន័យថាអស់ពន្លឺពេលនោះអ្នកដែលរស់នៅគឺនឹងស្ថិតនៅក្នុង មហន្តរាយឬអាចមិនរកផ្លូវណាមួយអឺតតល់ទិសដៅដែលគេចង់បាននោះឡើយអញ្ចឹងយើងងាកមួយទាំងអស់នេះគ្រាន់តែជាដលិលដែលឧឡាម៉ាបានលើកឡើងដើម្បីឲ្យយើងគោរពឧឡាម៉ាក៏ប៉ុន្តែនៅក្នុងនោះតើយើងមានរបៀបនៃការគោរពទៅចំពោះពួកគាត់ដោយបែបណាឧទាហរណ៍នៃការគោរពទៅចំពោះគាត់ទី1គឺយើងត្រូវនិយាយល្អអំពីគាត់ មិនត្រូវនិយាយដើមនោះទេពីព្រោះណាប៊ីសល្លាពីព្រោះអល់ឡោះស៊ុបហានវតាឡាហាមយ៉ាអ៊ីយូហាឡាឌីអាម៉ានូឡាយ៉ាសខរកោមុនមិនកោមិនអាសាអាយាគូនូខៃរ៉មមិនហុំអញ្ចឹងបើនៅក្នុងអាយ៉ាតនេះអល់ឡោះស៊ុបហានវតាឡាបានប្រាប់ថាអោបបណ្ដាអ្នកដែលមានអ៊ីម៉ានកុំមើលងាយពីម្នាក់ទៅម្នាក់វាអាចថាអ្នកផ្សេងគេល្អជាងពួកគេអញ្ចឹងបើសិនជាមនុស្សធម្មតាអ្នកដែលមានអ៊ីម៉ាន អល់ឡោះសុបហានតាឡាហាមអញ្ចឹងសម្រាប់អ៊ូឡាម៉ាវាកាន់តែធនធ្ងរដែលយើងមិនអាចនិយាយអំពីគាត់បានទេគឺត្រូវឲ្យតម្លៃគាត់ នៅក្នុងការឲ្យតម្លៃយើងត្រូវធ្វើរបៀបនេះបើកាលណាយើងចង់ធ្វើអ្វីមួយ គឺយើងត្រូវឲ្យតម្លៃនឹងសួរគាត់ ពេលណាគាត់ថាអ្វីមួយ គឺយើងត្រូវស្ដាប់និងយកតាមប្រសិនបើសម្ដីរបស់គាត់វាស្របជាមួយនឹងគីតាភិសុនណាហើយបើសម្ដីរបស់គាត់មិនបានសមសអមមកជាមួយនឹងដលិល ដែលអាចឲ្យយើងកាន់និងធ្វើតាមបានទេដោយសារតែផ្ទុយជាមួយនឹងគីតាវិសុនណានោះគឺជារឿងរបស់គាត់ដែលអល់ឡោះសុបហានវតាឡាអាចនឹងឲ្យប៉ះឡើងឲ្យគាត់បានមួយហើយបើសិនជាគាត់ត្រូវនោះនឹងទទួលបានប៉ះឡើងពីរសម្រាប់យើងគឺយើងទុកសម្ដីរបស់គាត់មួយឡែកដោយគាត់មិនត្រូវដោយយើងមិនត្រូវមើលងាយនឹងខ្មាស់ដៀលនឹងវាយតម្លៃមិនមែននោះទេអញ្ចឹងគឺយើងត្រូវឲ្យតម្លៃតាមរយៈការគោរព យកសម្ដីហើយនៅស្ងៀមមិនស្ដីបន្ទោសឬមាក់ងាយទៅតាមអ្វីមួយគឺมันអាចទេ នៅពេលដែលយើងអង្គុយរៀនជាមួយគាត់ គឺយើងត្រូវស្ដាប់យើងត្រូវយកចិត្តទុកដាក់ជាមួយនឹង ប្រសិនបើយើង ចង់សួរនៅសំណួរណាមួយ គឺយើងត្រូវមានរបៀបមានរបបនៅ ក្នុងការសួរដើម្បីធ្វើយ៉ាងណាជៀសវាងនៅការឆាញ់ឆាទៅដាក់គាត់នៅពេលដែលយើងទទួលបាននៅចំណេះដឹង ពីគាត់គឺយើងត្រូវចូលរួមក្នុងការផ្សព្វផ្សាយនៅអ្វីដែលគាត់បានផ្ដល់ឲ្យយើងហើយនៅក្នុងនោះទៀតគឺយើងត្រូវការពារអំពីអ្នកដែលនិយាយមិនល្អអំពីគាត់ដូចជាការជេរដូចជាការតេះដៀលដូចជាការមេងាយដូចជាការសរសេរអ្វីមួយមិនល្អអំពីគាត់ឬការបកស្រាយការការពារបែបនេះឧឡាម៉ាខ្លះបានរាប់ចូលទៅក្នុងការយីហាពីព្រោះការរក្សាដល់ពួកគាត់ គឺជាការរក្សាទៅដល់គីតាបនិងសុនណា ហើយជាការឲ្យតម្លៃទៅលើ ការគោរពទៅចំពោះអល់ឡោះសុផាណាហូវតាឡាដូច្នេះនៅពេលដែលយើងទុយអំពីរឿងទាំងអស់នេះ មានន័យថាយើងប្រកាសជាធ្វើការមាក់ងាយទៅលើឧឡាម៉ាដែលយើង បានស្ដាប់នៅដលិលទាំងប៉ុន្មានហើយដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏ដូចជាឧឡាម៉ាបានប្រាប់នៅក្នុង អ្វីដែលបានលើកឡើងនៅខាងដើម មួយទៀតអល់ឡោះស៊ុបហានវតាឡាបានមានបទូលថាអកមីយ៉ាឡាំអានណាម៉ាអ៊ុនស៊ីឡាអ៊ីឡៃកាមីរ៉ាប៊ីកាលហាក់កាមានហ៊ូអាម៉ាអល់ឡោះស៊ុបហានវតាឡាបានសួរតើអ្នកដែលចេះដឹងថាពិតប្រកបណាស់អ្វីដែលអល់ឡោះស៊ុបហានវតាឡាបានបញ្ចុះមកឲ្យអ្នកឯងអំពីការពិតមានន័យថាតើមូហាម៉ាត់វាស្មើគ្នាដែរឬទេរវាងអ្នកដែលចេះដឹងអំពីអ្វីដែលអល់ឡោះស៊ុបហានវតាឡាបាន ចោះទៅឲ្យអ្នកឯងបញ្ចុះទៅឲ្យអ្នកឯងអំពីការពិតថាវាស្មើទៅនឹងអ្នកដែលខ្វាក់ឬមើលមិនឃើញនេះនៅក្នុងអាយ៉ាតទី19នៃសូរ៉ាអរ៉ាអល់ឡោះស៊ុបហានវតាឡាបានប្រាប់ដែលបញ្ជាក់ទៅកាន់នប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមដូច្នេះគុណតម្លៃនៅទីនេះសង្ឃឹមថាវាគ្រប់គ្រាន់ក្នុងការឲ្យតម្លៃដែលសរុបសេចក្តីមកតើយើងត្រូវគោរពទៅចំពោះគាត់ដោយរបៀបណា គឺយើងត្រូវគោរពនិងឲ្យតម្លៃទៅតាមបែបបត់មួយដែលចែងនៅក្នុងហុកុំដែលគិតថាត្រឹមមួយឃ្លោកក៏ប៉ុន្តែយើងមិនអាចលើកនៅឋានៈរបស់គាត់ឲ្យស្មើទៅនឹងឋានៈមួយដែលអល់ឡោះសុបហានវតាឡាបានហាមឃាត់នោះទេណាដូចជាអល់ឡោះសុបហានវតាឡាបានប្រាប់ថាអ៊ីតតខូអាហ្បារ៉ាហ៊ុមវ៉ារូហ្បានហ៊ុមអរបាបមីនឌូនីឡា អ៊ីតខាឌូអះបារហ៊ុមវរុះបាណាហ៊ុមនៅក្នុង អាយ៉ាត់នេះអល់ឡោះសុបហានវតាឡាបានបញ្ជាក់ថាទោះយ៉ាងណាក៏ដោយបើទោះជាយើងត្រូវគោរពនិងឲ្យតម្លៃទៅលើឧឡាម៉ាតាមបែបបទដែលមាន ជាសិលធម៌នៅក្នុងអ៊ីស្លាមរបស់យើងក៏ប៉ុន្តែយើងមិនត្រូវលើកតម្លៃរបស់គាត់ឲ្យស្មើនឹងឋានៈរបស់អល់ឡោះសុបហានវតាឡាឡើយនៅពេលដែលគាត់និយាយអ្វីមួយទុយអំពីគីតាបហើយនឹងសុនណាហើយយើង បានឃើញនៅទៅលិលអំពីគីតាបហើយនឹងសុនណា គឺយើងត្រូវងាកទៅរកគីតាពិនសុនណាស់ចំណាយគាត់គឺយើងទុកមួយឡែកប្រសិនបើយើងឃើញថាផ្ទុយហើយហើយយើង នៅតែយកសម្ដីរបស់គាត់គឺនៅក្នុងអាយ៉ាតអំបញ្ញមិញនេះគឺអល់ឡោះសុបហានវតាឡាបានលើកឡើងបញ្ជាក់អំពីស្ថានភាពឬលក្ខណៈរបស់ពួកយ៉ាហូឌីអ៊ីតខលូអះបារហុំពួកគេបានយកឧឡាម៉ារបស់ពួកគេវ៉ារុហបានហុំក៏ជាឧឡាម៉ារបស់ពួកគេដែរដូចគ្នាអរបាបើជាម្ចាស់ មានឌូនីឡាផ្សេងពីអល់ឡោះសុបហានវតាឡាហេតុអីពួកយ៉ាហូឌីវាយកអ៊ូឡាម៉ាធ្វើផ្សេងពីម្ចាស់ដោយសារតែគេយកសម្ដីរបស់អ៊ូឡាម៉ាពួកគេនឹងយកមកអនុវត្តជាជាងការតាមទៅលើគីតាបដែលអល់ឡោះសុបហានវតាឡាបានបញ្ចប់មកអញ្ចឹងនៅក្នុងអាយ៉ាត់នេះនៅពេលដែលអល់ឡោះសុបហានវតាឡាលើកឡើងមិនមែនមានន័យថាចង់ឲ្យអ្នកអ៊ីស្លាមទៅធ្វើបែបហ្នឹងទេគឺចង់ប្រាប់ថាដរាបណា ពួកគេយកអ៊ូឡាម៉ា ធ្វើជាម្ចាស់ផ្សេងពីអល់ឡោះស៊ុបហានវតាឡាហើយអល់ឡោះស៊ុបហានវតាឡាបានមាក់ងាយហើយនឹងអល់ឡោះស៊ុបហានវតាឡាបានស្ដីបង្ទោសអញ្ចឹងអល់ឡោះស៊ុបហានវតាឡាចង់ប្រាប់ដល់អ៊ូម៉ាត់មូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំថាយើងកុំធ្វើជាមួយនឹងអ៊ូឡាម៉ាដល់ថ្នាក់នឹងពេកអ្វីអ្វីយើងយកទៅតាមអ្វីដែលជាការចង្អុលបង្ហាញរបស់គាត់ដោយមានអតីតនៅកន្លែងរៀនមានការជួបមានការជួយ មានការស្ដីមានការនិយាយ ហើយនឹងមានការទៅចូលរួមជាមួយគាត់នឹងការការពារគាត់ទៅតាមបែបដែលអ៊ីស្លាមបានអនុញ្ញាតលើសពីនោះទៅទៀតគឺយើងមិនអាចយកអ្នកណាមួយឲ្យវាលើសអំពីគីតាបនិងសុនណះរបស់នប៊ីសុលឡាហ៍អាឡៃហ៊ីវ៉ាសាឡាមបានហើយពីព្រោះអ៊ូឡាម៉ាក៏ជាមនុស្សធម្មតាគាត់អាចមានខុសក៏ប៉ុន្តែខុសរបស់គាត់វាខុសពីមនុស្សធម្មតានៅត្រង់ចំណុចថាខុសបាន1ត្រូវបាន2ប៉ះឡារបស់ ក៏ប៉ុន្តែសម្រាប់យើងជាអ្នកអ៊ីស្លាមទន្ទឹមនឹងនោះគឺយើងត្រូវដើរទៅតាមសិលធម៌ដែលគេអនុញ្ញាតផងដែរយកនៅអ្វីដែលស្របជាមួយនឹងគីតាបហើយសុនណាហើយនឹងយើងបោះបង់ចោលនៅសម្ដីរបស់គាត់អឺនៅអ្វីដែលវាផ្ទុយអំពីគីតាបនិងសុនណាហើយរឿងនោះគឺយើងបកគលឲ្យគាត់ជាមួយនឹងអល់ឡោះស៊ុបហានហ៊ូវតាឡាបើសិនជាកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីចង់បានការពិតនោះគាត់នឹងទទួលបានប្រប៉ះឡាមួយអញ្ចឹងសង្ឃឹមថាអ្វីដែលខ្ញុំបកស្រាយនេះ គឺវាអាចនឹងគ្រប់គ្រាន់នៅក្នុងសំណួរដែលសួរអល់ឡោះអាឡាមឡាអឺសូមថ្លែងអរគុណដល់លោកស្តាតមហាម៉ាត់អឺឆ្លងតាមការបកស្រាយរបស់ទួនគឺតកតងទៅនឹងការគោរពនិងការអត់តម្លៃនេះអឺនៅមានការសង្កេតឃើញមួយ ក្នុងការគោរពនិងអត់តម្លៃនេះគឺឃើញថាជាទំនៀមទម្លាប់ក្នុងស្រុករបស់យើងនេះ ការគោរពចាស់ទុំក៏ជាពិសេសគ្រូយើងហៅថាគ្រូបាអាចារ្យនេះទួនឬស្តែណាចឹងកូនសិស្សមានការគោរពអោនរហូតដល់គេថាអោនលក្ខណៈអោនគោរពណាពេលដើរកាត់មុខចឹងអោនដូចជារូបកក់អញ្ចឹងអញ្ចឹងកាយវិការហ្នឹងឧស្តាហ៍យល់យ៉ាងណាដែរហើយមានការផ្ដែផ្ដាំយ៉ាងណាដែរចំពោះសង្គមរបស់យើងបាទតកតងជាមួយនឹងរឿងនេះវា នៅក្នុងសង្គមអ៊ីស្លាមរបស់យើងវាមិនបាននោះទេពីព្រោះគាត់គាត់ត្រឹមតែជាឋានៈមនុស្សធម្មតាចាដែលមិនដល់យើងហៅថាបើសិនជាអល់ឡោះសុបហានវតាឡាប្រើឲ្យយើងរុគុនៅក្នុងសម្បេះយ៉ាងដើម្បីធ្វើអ៊ីបាដិតទៅចំពោះអល់ឡោះសុបហានវតាឡាអញ្ចឹងការដែលយើងយកកាយវិការដែលធ្វើដាក់ទៅចំពោះអល់ឡោះសុបហានវតាឡាយកមកដាក់ជាមួយនឹងមក្លូប ដែលគាត់វាមានឋានៈលើសយើងមែនក៏ប៉ុន្តែឋានៈរបស់គាត់វាមិនដល់ឋានៈរបស់អល់ឡោះសុបហានវតាឡានោះទេអញ្ចឹងបើមិនដល់ឋានៈរបស់អល់ឡោះសុបហានវតាឡាទេយើងមិនអាចយកកាយវិការណាមួយដែលយើងធ្វើដាក់ទៅចំពោះអល់ឡោះសុបហានវតាឡាយកមកដាក់គាត់ឡើយអញ្ចឹងនៅក្នុងប្រកងហ្នឹងគឺមិនបាននោះទេពីព្រោះយើងបានយើងបានសូត្រនៅក្នុង du'a iftitah ជាពិសេសគឺនៅក្នុង mazhab Shafi'i inna salati wa nusuki wa mahyaya wa mamati lillahi rabbil alamin ពិតប្រកបណាសម្បិះយ៉ាងរបស់ខ្ញុំណា សម្បះយ៉ាងរបស់ខ្ញុំ in solati wanusuki ហើយនឹងពិធីបុណ្យរបស់ខ្ញុំមានន័យថាការធ្វើហិយីរបស់ខ្ញុំក៏ដូចជាការសម្លេះគូរបើរបស់ខ្ញុំវមហយាសេចក្តីស្លាប់របស់ខ្ញុំវវម៉ាម៉ាទីហើយនឹងសេចក្តីស្លាប់របស់ខ្ញុំការរស់របស់ខ្ញុំសេចក្តីស្លាប់របស់ខ្ញុំលីឡាដើម្បីអល់ឡោះសុខានវតាឡាដូច្នេះកាយវិការទាំងអស់ហ្នឹងដូចនេះអល់ឡោះសុខានវតាឡាបានប្រាប់ឲ្យយើងរុកុ បរកអ៊ូមអររតិអីចូលនេះឯងរុគុជាមួយនឹងដែលគេរុគុអញ្ចឹងរុគុនេះមានន័យថាយើងធ្វើដាក់ទៅចំពោះអល់ឡោះសុបហានវតាឡាបើកាយវិការហ្នឹងយើងធ្វើដាក់ទៅចំពោះអល់ឡោះហើយយើងសូត្រនៅក្នុងឌូអាអ៊ីទីតាថាការរស់របស់យើងដើម្បីអល់ឡោះអញ្ចឹងយើងកុំបញ្ចេញនៅកាយវិការណាមួយដែលយើងធ្វើដាក់អល់ឡោះទៅដាក់មកក្លោកក៏សោះពីព្រោះនៅពេលដែលយើងនិយាយអំពីអ៊ូឡាម៉ាគឺអ៊ូឡាម៉ាគាត់ជាមួយនឹងអល់ឡោះគឺគាត់ជាមកក្លោកដែរទេអញ្ចឹងបើជាមកក្លោកដែលគាត់មានឋានៈគូជាងយើងយើងគោរពគាត់នៅក្នុងតម្លៃមួយ ដែលគេអនុញ្ញាតតែដល់ផ្នែកយកមកធ្វើជាកម្រិតមួយឲ្យស្មើនឹងអល់សុខានវតាឡាឬកាយវិការទាំងឡាយណាដែលត្រូវធ្វើដាក់ទៅចំពោះអល់សុខានវតាឡាយកមកដាក់គាត់អ៊ីស្លាមបានហាមគាត់វ៉ាឡោះអាហាំឌីលឡាអរគុណច្រើនលោកសាស្ត្រអញ្ចឹងនេះគឺជារូបរូបភាពមួយដែល ជួនកាលយើងអាចមើលឃើញក្នុងការប្រពៃណីការគោរពណាចាស់ទុំ ប៉ុន្តែដូចឧស្សាហ៍បានលើកឡើងអញ្ចឹងវាពេលខ្លះវាដូចជាជ្រុលណាសម្រាប់កាយវិការមួយចំនួនអញ្ចឹងសង្ឃឹមថាបងប្អូនយើងទាំងអស់គ្នានឹងបានយល់ហើយប្រសិនបើមានចម្ងល់ឬក៏សំណួរពាក់ព័ន្ធទៅនឹងបែបបទនៃការគោរពនិងអត់តម្លៃចំពោះអ្នកចាស់ដឹងឬក៏ឧលាមានេះបងប្អូនបើមានចម្ងល់អាចទម្លាក់សំណួរក្នុងខ្ទង់ខមមិនរបស់យើងដើម្បីឲ្យវាខមមិនរបស់យើងឆ្លើយជូនយ៉ា ជាកិច្ចបន្តនឹងសូមវិលជួបឧស្តាតមន្សូរជាថ្មីម្ដងទៀតតកតងទៅនឹងអ្វីដែលឧស្តាតបានលើកឡើងឧស្តាតមិនមានគឺឧស្តាតបានលើកឡើងអំពីបញ្ហាឬក៏នាមឬក៏រហស្សនាមឬក៏ហៅថាងាររបស់អ្នកចេះដឹងតែមានទាំងអាលឹមមានទាំងអ៊ូឡាម៉ាមានទាំងអាឡាម៉ាសេកអីចឹងទៅ ហើយនៅក្នុងនោះខ្ញុំចាប់អារម្មណ៍សម្ដីទួនមួយតាក់ទងទៅនឹងហៅថាទួននៅស្រុកស្រុកខ្មែររបស់យើងភាសារបស់យើង គឺគេឲ្យឲ្យឲ្យឲ្យពាក្យមួយថាងារមួយថាទួនយ៉ាអញ្ចឹងបើយើងស្ដាប់ទៅទួននេះគឺភាសាម៉ាឡេដែលនៅសម្រាប់ម៉ាឡេម៉ាឡេគេគេហៅថាទួនហ្នឹងគឺដូចជាខ្មែរហៅថាលោកអស់លោកឧស័យអញ្ចឹងណាទួនអញ សម្រាប់សង្គមនិស្សិតរបស់យើងនៅកម្ពុជាគឺតួនេះសំដៅទៅលើអ្នកចេះដឹងអញ្ចឹងនៅពេលដែលឧស្សាហ៍និយាយថាអ្នកណាក៏ដោយឲ្យមានងាយជាតួនគឺសំដៅទៅលើអ្នកចេះដឹង ហើយប្រជាជនយើងជាច្រើនគឺកំពុងតែយល់បែបនេះអញ្ចឹងនៅពេលដែលការយល់ឬក៏យើងហៅនិយាយសាមញ្ញថាវាយស្មារទាំងអស់តួនអញ្ចឹងតើអាចនឹងមានបញ្ហាអ្វីខុសឆ្គងដែរឬទេនៅក្នុងអឺ អ៊ីស្លាមរបស់យើងក្នុងអ៊ីស្លាមរបស់យើងក្នុងសង្គមរបស់យើងនេះសិនហើយសំណួរមួយទៀតមុននឹងបន្ទាប់ពីចំនួននេះចំនួនមួយទៀតថាតើនៅក្នុងសង្គមអ៊ីស្លាមពេលដែលខ្វះការគោរពណាខ្វះការគោរពខ្វះការឲ្យតម្លៃទៅចំពោះអ្នកចេះដឹងតើវាអាចជះឥទ្ធិពលអ្វីខ្លះនៅក្នុងសង្គមអ៊ីស្លាមរបស់យើងចាអស្ចារ្យសូមអស្ចារ្យជួយបកស្រាយដើម្បីឲ្យយើងបានបានយល់ដល់គ្នា تفضل بسم الله الحمد لله والصلاة والسلام على رسول الله យកជាថ្មីម្ដងទៀតដែលពាក់ព័ន្ធនឹងសំណួរដែលស្តរំលីបានសួរមកចំពោះខ្ញុំចឹងខ្ញុំសូមបកស្រាយថាអឺទី1អ្វីដែលខ្ញុំបកស្រាយខាងដើមយើងបានយល់ច្បាស់លាស់ហើយថាគឺអ៊ូឡាម៉ាគឺជាអ្នកចេះដឹងច្បាស់លាស់នៅក្នុងសាសនាអ៊ីស្លាម នៅក្នុងការមើលឃើញរបស់សាសនាអ៊ីស្លាមដោយមានឈ្មោះមានងារជាអ្នកអលឹមជាច្រើនដែលឲ្យទំនំណាងឲ្យអ្នកអលឹមនោះគឺជាអឡាម៉ាដូចជាសេះដូចជាអឡាម៉ានិងដូចជាអ៊ីម៉ាមជាដើមយ៉ានៅទីនេះខ្ញុំចង់បញ្ជាក់ថាការគោរពនឹងឲ្យតម្លៃការគោរពនឹងឲ្យតម្លៃចំពោះអ្នកចេះដឹងគឺវាមានសារៈសំខាន់ មានសារៈសំខាន់នៅក្នុងសាសនាអ៊ីស្លាមតែការគោរពដូចអ្វីបានទូតមហាមហាសានបានបញ្ជាក់ឲ្យថាគោរពនៅក្នុងក្របខ័ណ្ឌកម្រិតណាដែលច្បាប់ហុកុំសារ៉ក់បានអនុញ្ញាតចឹងការគ្រប់ពួកឧឡាម៉ានេះមិនមែនថ្នាក់ដល់រឿងសុយោតមិនមែនថ្នាក់យើងឲ្យរំតូនទេគោរពនឹងតម្លៃរបស់គាត់គោរពដោយមិននិយាយវាយប្រហារគាត់ គោរពមិនមើងមិនអ្នកងារគាត់គោរពមិននិយាយដើមគាត់ពីព្រោះទៅដឹងថាគាត់ជាអ្នកធ្វើការអង្គមាគាត់ជាអ្នកដឹកនាំសាសនាគាត់ជាអ្នកបង្រៀនសាសនាគាត់ជាអ្នកដែលស៊ីមរតកអំពីបណ្ដាលណាប៊ីណាប៊ីដោយឡែកគឺបើសិនមកជាយើងជាអស់គ្នាជាអ៊ុមម៉ាត់ណាប៊ីមូហាម៉ាត់គឺអ៊ូឡាម៉ាជាអ្នកដែលស៊ីមរតកអំពីណាប៊ីមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសឡាំចឹងខ្ញុំចង់កំណត់ឡើងនេះ សំណួរបកប្រែរួមគ្នាតែម្ដងថាប្រសិនបើសង្គមយើងមួយ ខ្វះការឲ្យតម្លៃខ្វះការគោរពវានឹងជាអត្តពលអាក្រក់អត្តពលអាក្រក់បំផុតក្នុងសង្គមពីព្រោះអីបើយើងក៏លេចមើលទៅ hadis Nabi sallallahu alaihi wasallam បានមានប្រសាសន៍ថា hadis នេះ hadis sahih ដោយបាន تصحيح ដោយ Syekh Albani ថាម៉េច laysa minna man lam yujal kabirana wa yarham sagirana បានន័យថាវយារិសហ្វូលីម៉ាអាលីមីណាហកតហ៊ូមានន័យថាណាប៊ីថាមិនមែនជាពួកខ្ញុំទេ មិនមែនជាអ៊ុមម៉ាត់របស់ខ្ញុំទេ អ្នកណាមិនចេះឲ្យតម្លៃទៅលើម្ចាស់ ឬមិនអាណិតស្រឡាញ់ទៅលើកូនក្មេងហើយមិនឲ្យតម្លៃមិនគោរពលើតម្កើងចំពោះ អ្នកអាលឹមរបស់យើងនេះច្បាស់ហើយនេះ តាពីបានបញ្ជាក់ហើយដូច្នេះហើយនេះហើយពេលណាសង្គមយើងទាំងអស់គ្នាហៅថាអនុវត្តប្រជាពីមេគានេះ គឺ ការរស់នៅ នឹងដាច់ហើយប្រកាសអំពីអល់ឡោះយើងមើលសម័យមុន យើងមើលសម័យដើម នៅពេលដែលមានអ្នកឧឡាម៉ាអ្នកចេះដឹងគឺមនុស្សម្នារត់តាមបានឆាត់ឲ្យមនុស្សម្នាដូចជាអ៊ីម៉ាំសាហ្វីអ៊ីអ៊ីម៉ាំប៊ូខារីយើងមើលថាអ៊ីម៉ាំតាមដាននៅពេលដែលគាត់ទៅតំបន់ណាមួយនៅពេលដែលគាត់ទៅប្រទេសអ៊ីរ៉ាក់នៅពេលគាត់ទៅតំបន់ណាមួយក្នុងក្នុងឌុនយ៉ានេះគឺពេលលឺមនុស្សទៅឈររងចាំ រងចាំស្វាគមន៍រងចាំទទួល រងចាំបាំងឆាត់ឲ្យដងហែរាប់ពាន់អ្នកនៅពីក្រោយឧឡាម៉ា នេះសរបញ្ជាក់ថា អ្នកសម័យមុនឲ្យតម្លៃឧឡាម៉ាចាប៉ុន្តែមកសម័យអាខិរហ្សាម៉ានរបស់យើងមើលឃើញឧឡាម៉ាប្រេះមើលឧឡាម៉ាអន់ដោយមិនមានអំណាចមិនមានតម្លៃបែរទៅឲ្យតម្លៃទូនីតិផ្សេងពីឧឡាម៉ានេះគឺចំណុចខុសស្គាល់នៅក្នុងសាសនាអ៊ីស្លាមចាខុសស្គាល់ហេតុអ្វីបានខ្ញុំនិយាយបែបនេះថាយើងមើលកលិចមើលថាអាយ៉ាត់អល់ឡោះតាឡាប្រាប់អល់ឡោះតាឡាបានបញ្ជាក់កូរ៉ានថា walaqad mannallahu 'alal mu'minina ពិតប្រាកដណាស់អល់ឡោះតាឡាមានចេតនាអល់ឡោះតាឡាមានបំណងចង់លើកតម្លៃចំពោះអ្នកដែលមានអ៊ីម៉ានអល់ឡោះតាឡាចង់លើកដរយ៉ាតអ្នកដែលមានអ៊ីម៉ានដោយគេអ៊ីបាអាសាហ្វីហ៊ីមដោយទ្រង់ជាម្ចាស់បានបញ្ជូនទៅពួកគេរ៉ស៊ូលានរ៉ស៊ូលដោយបញ្ជូនរ៉ស៊ូលទៅមនុស្សទៅអ្នកដែលមានជំនឿហ្នឹង ដើម្បីអល់ឡោះតាលើកតម្លៃពួកគេអញ្ចឹងបន្ទាប់ពីរ៉ូសូលបានស្លាប់បន្ទាប់ពីរ៉ូសូលបានវ៉ាហ្វាត់ទៅអ្នកណាដែលត្រូវជាអ្នកដែលត្រូវលើកដំកើងអ្នកណាដែលត្រូវអល់ឡោះតាអាឡាលើកដំកើងតាមរយៈនោះគឺឧឡាម៉ាពួកយើងបានលើឲ្យទូទូរបស់សាយខាងលើថាឧឡាម៉ាអ្នកដែលស៊ីមរដកណាប៊ីយើងអត់ពីណាប៊ីទៅអ្នកដែលយើងអ៊ុមម៉ាត់អ៊ីស្លាមត្រូវគោរពត្រូវឲ្យតម្លៃទៅលើកដំកើងមិនត្រូវនិយាយដើមមិនត្រូវនិយាយ ulama, ulama. ឲ្យបន្តបង្អាប់មិនត្រូវមើលអ្នកងារមិនត្រូវមើលងាយគឺឧឡាម៉ាឧឡាម៉ាពីព្រោះអីយើងមើលហាឌីសអាប៊ីហ៊ូរ៉ៃរ៉ា Nabi sallallahu alaihi wasallam លោកបានបញ្ជាក់ថា wallazi nafsi bi yadihi wallazi nafsi bi yadihi la yu'minu ahadukum ha, la yu'minu ahadukum hatta ahabba ilayhi min walidihi wa walad wa walidihi មិនវ៉ាលីឌីហ៊ីវ៉ាវ៉ាឡាឌីហ៊ីវ៉ាណាសអ៊ីម៉ៃមានន័យថាខ្ញុំសូមច្បាប់ដែលខ្ញុំនៅក្នុងកំណត់ដៃអល់ឡោះនប៊ីថាខ្ញុំសូមច្បាប់ដែលជីវិតខ្ញុំនៅក្នុងកំណត់ដៃអល់ឡោះថាពិតណាស់ពួកអ្នកនឹងមិនមានចាត់ទុកថាអ្នកមានជំនឿឡើយលុះត្រាតែអ្នកស្រឡាញ់មកចំពោះណាប៊ីស្រឡាញ់ទៅចំពោះគាត់ចំពោះណាប៊ីសល្លាឡាំលើសពីកូនរបស់យើង លើសពីឪពុករបស់យើង លើសពីមនុស្សលោកទាំងអស់នេះបាត់បញ្ជាពីណាពីឲ្យយើងស្រឡាញ់ទៅពួកណាពីលើសពីនរណាទាំងអស់មនុស្សលោកទាំងអស់កូនឪពុករបស់ម្ដាយរបស់យើងចុះអត់ពីណាពីទៅព្រោះយើងបានដឹងថាណាពីជាអ្នកស៊ីមរតកអស់ណាពីអ៊ូឡាម៉ាជាអ្នកកាន់មរតកអ្នកបន្តវេនពីណាពីអ៊ូឡាម៉ាជាអ្នកបន្តវេនពីណាពីចុះពេលដែលណាពីស្លាប់អ្នកណាដែលត្រូវស្រឡាញ់អ៊ូឡាម៉ាអ៊ូឡាម៉ាដែលយើងត្រូវស្រឡាញ់ ជាងគេបងអស់ហើយអល់ឡោះស៊ុបហានវតាឡាទ្រង់ជាម្ចាស់បានប្រើឲ្យអ្នកមុមីនទាំងអស់សួរដល់ឧឡាម៉ានៅពេលដែលអត់ដឹងរឿងអីមួយនៅពេលដែលយើងទាល់មសាអាឡានៅពេលដែលយើងទាល់ហុកកុំតែយើងទាល់ទាល់ច្បាប់ដកស្ដាយមិនចេះអល់ឡោះតាឡាប្រើឲ្យយើងសួរឧឡាម៉ាដូចជាអល់ឡោះបានប្រាប់ថា fasalu ahla dhikr in kuntum la ta'lamun ចូលអ្នកសួរទៅឧឡាម៉ាអ្នកដែលដឹងនៅអ្វីអ្នកមិនបានដឹងនេះគឺផលអីគេ ដល់អល់ឡោះតាឡាឲ្យតម្លៃលើកឡើងការអ៊ូឡាម៉ាចុះរឿងអីសពថ្ងៃយើងមើលសង្គមអ៊ីស្លាមរបស់យើងតើជាមួយនឹងអ៊ូឡាម៉ាពួកគាត់គិតបែបណា ជាមួយនឹងអ្នកចេះដឹងអ្នកដែលធ្វើការអ៊ូកាម៉ាអ្នកដែលដាក់វ៉ាអាកាម៉ាអល់ឡោះតើពួកគាត់យល់ឃើញបែបណាចំពោះអ្នកចេះដឹងតបសោះរឿងគាត់ខ្លាំងខ្លាំងជីវិតរបស់គាត់ជាមួយអ៊ូឡាម៉ានិងអ្នកផ្សេងពីអ៊ូឡាម៉ានិងអ្នកដែលមានទូរទស្សន៍ទូរទស្សន៍លើទុនយ៉ានេះតើគាត់ឲ្យតម្លៃបែបណានេះ ទង្វើដែលពួកគាត់ធ្វើសពតាគឺខុសទាំងស្រុងនៅច្បាប់អ៊ីស្លាមខុសទាំងស្រុងនៅក្នុងសាសនាអ៊ីស្លាមរបស់យើងពីព្រោះអល់ឡោះប្រាប់ឲ្យតម្លៃអល់ឡោះប្រាប់ឲ្យសួរពួកគាត់អល់ឡោះតាឡាប្រាប់ឲ្យឲ្យហៅថាគោរពពួកគាត់ពួកដោយសារគាត់ពួកគាត់អ៊ូឡាម៉ាហ្នឹងគឺជាអ្នកដែលខ្លាចអល់ឡោះតាឡាខ្លាំងជាងគេអ៊ីនណាម៉ាយ៉ាខ្សុលឡោះមីនអ៊ីបាឌីហ៊ីអ៊ូឡាម៉ាអ្នកដែលខ្លាចអល់ឡោះតាឡាគឺអ៊ូឡាម៉ាជាហៅខ្ញុំសូមអំពាវនាវខ្ញុំសូមប្រាប់ថាប្រសិនបើសង្គមរបស់យើងខ្វះការគោរព ខ្វះការឲ្យតម្លៃទៅលើឧឡាម៉ាគឺវាជាអតិពលអាក្រក់បំផុតក្នុងសង្គមទី1បាត់បង់បាត់បង់អីគេបាត់បង់ផ្លូវដ៏ពិសេសដើម្បីឆ្ពោះទៅកាន់ឋានសួគ៌អល់ឡោះបាត់ពូពីណាបាត់ឧឡាម៉ាអ្នកណាអ្នកមិនហើយផ្លូវអ្នកណាអ្នកប្រាប់ផ្លូវដើម្បីទៅដល់ឋានឋានសួគ៌អល់ឡោះពូណាប៊ីបានប្រាប់ថាមន្សាលកតរីកនយលតេមីស៊ូហ្វីហ៊ីលអ៊ីលម៉ាសាហាឡឡោហ៊ូលហ៊ូតរីកនអ៊ីលជិនណាចឹងហើយបានណាប៊ីក៏ប្រាប់ថា អ្នកណាហើយដែលអល់ឡោះណាគេជ្រើសរើសយកជារស់នៅជាមួយនឹងអ៊ីលមូជាមួយនឹងអ៊ូឡាម៉ាគឺបានន័យថាអល់ឡោះត្រាបើកប្រទីននេះបំផុតដើម្បីជួបខាងសួរអល់ឡោះទៅរកខាងសួរអល់ឡោះស៊ុបហានវតាឡាហើយនប៊ីបានជំរុញឲ្យអ្នកអ៊ីស្លាមអស់រៀនអ៊ីលមូអល់ឡោះស៊ុបហានវតាឡាហើយដូច្នេះនៅក្នុងចំណុចនេះ គឺបើសិនសង្គមណាមួយ បាត់បង់ការឲ្យតម្លៃបាត់បង់ការគោរពគឺវាជាអត្តពលដ៏អនុអធមបំផុត បានន័យថាពួកគេរស់នៅងាយអំពី បរកាត់រ៉ហម៉ាត់អល់ឡោះស៊ុបហានវតាឡាដោយសាររ៉ហម៉ាត់បរកាត់អល់ឡោះអល់ឡោះតាឡាចង់ឲ្យមនុស្សមានបរកាត់មានរ៉ហម៉ាត់ដោយបញ្ជូនរ៉សូលពេលណាបញ្ជូនរ៉សូលមកគឺឌុនយ៉ាត្រូវបានទ្របបណ្ដប់ត្រូវបានពោពេញដោយរ៉ហម៉ាត់បរកាត់អល់ឡោះអត់ពីរ៉សូលទៅអល់ឡោះតាឡាបានសល់ទុកអ៊ូឡាម៉ានាំទុកឲ្យបរកាត់សម្រាប់មនុស្សលោកចុះបើមនុស្សលោកអត់ដាក់អត់តាក់អ៊ូឡាម៉ាអត់ជឿអ៊ូឡាម៉ាអត់ឲ្យដៅអ៊ូឡាម៉ានៅឯណាបរកាត់គ្មានបរកាត់ទេរស់នៅរបស់ពួកអ្នកដូច្នេះ សង្ឃឹមថាបងប្អូនពោះមួយឆ្នាំរបស់យើងចាប់ដើមត្រឡប់មកគោរពស្រឡាញ់ចំពោះទួនទួរបស់យើងគោរពស្រឡាញ់ចំពោះអ្នកចេះដឹងរបស់យើងដើម្បីឲ្យយើងដើរស្របជាមួយនឹងហុកមអល់ឡោះស៊ុបហានតាឡាបើយើងនៅទីនោះអ្នកខ្លះហេនៅគិតនៅគិតដូចថាទៅទួលរំលីបានសួរមិញថាចុះយ៉ាងណាដែរដែលយើងសប្តាហ៍នៅនៅកម្ពុជារបស់យើងដែលមានឈ្មោះអ្នកនេះក៏ទួននោះក៏ទួននេះក៏ទួនយើងត្រូវមើលយើងត្រូវមើលនៃតម្លៃនៃតម្លៃអ្នកចេះដឹង tuan ulama Arab ni uh, Syekh Ibn Qayyim rahimahullahu taala គាត់ថាឧឡាម៉ាអារ៉ាប់នេះគឺឧឡាម៉ាដែលអនុវត្តតាមសុនណះណាប៊ីដែលសបផ្សាយសុនណះណាប៊ីដែលការពីអត្តមាផ្លូវពិតប្រាកដចំពោះសង្គមនឹងហើយគឺជាឧឡាម៉ានឹងហើយជាអ្នកចេះដឹងនឹងហើយគឺតម្លៃដែលយើងត្រូវគ្រប់ពិតប្រាកដហើយដូច្នេះយើងកុំថាអើយដាក់ឲ្យស្មើគ្នាសម័យមុនអាឡឹមគឺមានកម្រិតរបស់គេមានកម្រិតអ៊ីម៉ាំស៊ូហ្វអ៊ីកម្រិតផ្សេង ផ្សេងផ្សេងពីនឹងមកទៀតគឺមានកម្រិតរបស់គេមិនមែនថាឲ្យយើង មានឈ្មោះហៅថាទួនហើយជួបកើតអ្នកខ្លះពេលណាមានឈ្មោះថាទួនហើយលែងចង់ស្ដាប់ណាទប់ចង់ហៅទៅថាអញទួនដែរមិនមែនដូចខ្ញុំទេបងប្អូនពុំមួយស្ដាប់យើងមានកម្រិតកម្រិតរបស់យើងយល់ដឹងអំពីសាសនាយល់ដឹងអំពីច្បាប់អល់ឡោះអាម៉ាល់នឹងច្បាប់អល់ឡោះអាម៉ាល់នឹងហុកមអ៊ីស្លាមរបស់យើងគឺមានកម្រិតហើយមិនស្មើគ្នាទេណាមិនស្មើគ្នាទេគឺកម្រិតនេះគឺយើងត្រូវគិតថា ឲ្យតែរាល់អ្នកដែលមានចំណេះដឹង អនុវត្តតាមមាគាសង្កោនឹងហើយជាអ្នកដែលចេះដឹងរបស់យើងហើយក៏ឈ្មោះទេទាំងឈ្មោះអត់កាត់លើឈ្មោះថាខ្លួនមិនខ្លួនប៉ុន្តែទៅលើ អ្នកណាដែលធ្វើការឧកាមាអ្នកណាសពតែឧកាមាអ្នកណាដែលនាំមនុស្សទៅរកទៅមាគាដល់ទៅប្រកបនឹងហើយដែលយើងត្រូវគោរពនឹងហើយទៅដោយតម្លៃដោយមិនស្មាននៅចំណុចណាដែល មិនល្អចំពោះពួកគាត់ឡើយនេះក្នុងដែលដែលថាឲ្យតម្លៃក្នុងសាសនាអ៊ីស្លាមរបស់យើងមិនមែនឲ្យតម្លៃទៅគោរពទៅអោនទៅទៅទៅរំទូលដាក់គាត់ទេគឺគោរពក្នុងការការពារកិត្តិយសនិងការពារតម្លៃដោយមិននិយាយតាមដោយមិនបន្តបង្អាក់ដោយមិនមាក់ងាដោយមិនមិនមិនទៅការការដែលមិនល្អទាំងអស់ពួកឧឡាម៉ានឹងទាំងសូមបន្ថែមប៉ុណ្ណឹងវ៉ាឡោះតាឡាអាឡាយ៉ាអឺអល់ហាំឌីលឡាអរគុណច្រើនដល់ Sheikh Mansour ដែលបាន ធ្វើការបកស្រាយទៅនឹងគុណវិបត្តិឬក៏យើងថាអ្វីដែលជាឥទ្ធិពលអាក្រក់ក្នុងសង្គមអ៊ីស្លាមដល់ពេលដែលអត់មានការឲ្យតម្លៃទៅលើអ្នកចេះដឹងយ៉ាហើយអ្វីដែលលោកស្ដាប់បានលើកឡើងមិញនេះខ្ញុំគិតថាវាជារឿងមួយដែលជាក់ស្ដែងគឺថាពេលខ្លះគឺការគោរពអ្នកចេះដឹងឬក៏អ៊ូឡាម៉ានៅក្នុងសង្គមរបស់យើង គឺតាមពេលវេលា ពេលដែលទៅគេមើលឃើញគេឃើញទៅថាចង់និយាយថាអ្នកចេះដឹងឬក៏ទួនហ្នឹងពេលដែលគេមើលឃើញគេត្រូវការគេមើលឃើញទៅទៅពេលដែលអត់ត្រូវការក៏អត់មើលឃើញចឹងដែរចឹងពេលខ្លះវាចឹងដែរហើយអ្វីដែលខ្ញុំគិតថាប្រហែលជាអ្នកអាលឹមឬក៏អ្នកចេះដឹងអីទាំងហ្នឹងគឺប្រហែលជាដូចជាអត់មានផ្ដល់ប្រយោជន៍អ្វីដល់គាត់ច្រើនតាមមើលហ្នឹងណា ហើយអាចថាអ្នកផ្សេងដល់ជាមុខងារដល់ជាប្រយោជន៍ឬក៏ជាឱកាសការងារច្រើនទៀតទៅឬឯអ្នកចេះដឹងគឺអត់មានអីទេសូត្រមកគឺទៅសូត្រកូរ៉ានសូត្រអាយ៉ាកូរ៉ានសូត្រហាឌីសអញ្ចឹងយូរយូរទៅវាអាចថាសំគាត់ថាបានតែចំណុចសំខាន់ណាសរំលីចំណុចសំខាន់ណាបើសិនបើគាត់ជាអ្នកមូស្លីមអ្នកមុមីនពិតប្រាកដទៅដឹងថាគូឡាម៉ានេះ អ្នកចេះដឹងដល់តម្លៃជូនគាត់ពិសេសបំផុតគឺខាងសួរអល់ឡោះ បើគាត់គោរពស្រឡាញ់អនុវត្តតាមអ្វីដែលឧឡាម៉ាចំណុចបង្ហាញអ្វីដែលចេះដឹងបង្ហាញអ្វីដែលទួនដែលបង្ហោះគាត់បង្ហាញហើយគាត់គ្រប់អនុវត្តតាមគឺអំណោយដ៏ធំធេងបំផុតគឺរួចពីរួចរួចពីនរករបស់អល់ឡោះបានចូលឋានសួគ៌អល់ឡោះស្បានតាឡានេះជាអំណោយដ៏ធំធេងបំផុតសម្រាប់ពួកគាត់អល់ឡោះបាទយ៉ាអរគុណច្រើនសម្រាប់ការបន្ថែមយ៉ាហើយអឺ មួយទៀតចង់មុននឹងជួបស្តាត់លោកម៉ានចុងក្រោយប៉ុន្តែនៅមានសំណួរមួយទៀតជួបជាមួយស្តាត់មហាម៉ាត់ជាមុនសិនដោយសារមានពាក្យពាន់នឹងគ្នាស្តាត់នៅស្តាត់មហាម៉ាត់ហាសាននៅអត់មកវិញហើយ No no បំផុតអឺឧស្សាហ៍អ្វីដែលយើងឧស្សាហ៍លើកឡើងមិញគឺការគោរពបែបបទនៃការគោរពនឹងឲ្យតម្លៃចំពោះអ្នកចេះដឹង ពេលនេះចង់ឲ្យឧស្សាហ៍លើកបន្តិចអំពីគំរូឬក៏ស្លាកស្នាមពីអ្នកសាឡាពីមុន យើងចង់ដឹងអំពីគំរូរបស់ពួកគេ ចង់ដឹងអំពីស្ថានភាពរបស់ពួកគេតើពួកគេគោរពគ្នាណាទៅវិញទៅមករបៀបណាហើយមានការបញ្ជាក់បែបណាក្នុងចំណោមចំណោមអូម៉ាត់ឬគេហៅថាអ៊ូឡាម៉ាសាឡាពីមុនស្អា بسم الله الحمد لله والصلاه والسلام على رسول الله បើសិនជាយើងកលេចមើលទៅលើគំរូអឺសាឡាឬអ្នកចំនួនមុនតាក់ទងជាមួយនឹងអឺការគោរពទៅលើឧឡាម៉ានេះ ទីមួយយើងមានកិច្ចសោះមួយឬយើងហៅថាជាលក្ខណៈប្រវត្តិសាស្ត្រនៃសាច់រឿងមួយដែលមាននៅក្នុងប្រវត្តិសាស្ត្រហ្នឹង Ibn Abbas ជាមួយនឹង Zaid bin Thabit Ibn Abbas ជាមួយនឹង Zaid bin Thabit ចឹង Zaid bin Thabit យើងដឹងថាគាត់គឺជាអ្នកអាលឹមខាងវ៉ារីខាងចែកវ៉ារីហើយគាត់ហ្នឹងគឺម្នាក់នៅក្នុងចំណោមពួកកោហឺអឺឧឡាម៉ាខាងសិកកនៅក្នុងចំណោម7នាក់ នៅក្នុងម៉ាឌីណាអលមូណាវ៉ារ៉ាអញ្ចឹងហ្វូកាហាអាលីហ្វេកោ7នាក់ដែលល្បីល្បាញនៅម៉ាឌីណាហ្នឹងគឺមាន Zaid bin Thabit នៅក្នុងហ្នឹងដែរចាអញ្ចឹងថ្ងៃមួយ Zaid bin Thabit គឺគាត់ឡើងជិះជំនីរបស់គាត់ពិសាចឹង Ibn Abbas នៅពេលដែលឃើញ Zaid ឡើងជិះជំនីគឺ Ibn Abbas ទុះទៅកាន់ខ្សែរបស់សាទហើយដើម្បីទុះ ណាឲ្យ Z ហ្នឹងបានឡើងពីឲ្យបានសូន្យពេលនោះ Z គាត់បាននិយាយថាចូលប្រឡែងខ្សែនោះចុះ7ចឹងអីប៉ុន្តែអ៊ីប្នុអាបាសរ៉ាឌីយ៉ាឡោះអានហ៊ូគាត់អត់បានអត់បានប្រឡែងដៃរបស់គាត់អំពីខ្សែនិងសัตว์នឹងទេគាត់នៅតែកាន់ក្រោយមកគាត់ក៏នៅតែទទូចឲ្យឡើងទៀត ដើម្បីគាត់អាចឡើងម្នាក់ឯងបានហើយដោយវាអត់មានបញ្ហាឬក៏ចាំបាច់ត្រូវធ្វើដល់ថ្នាក់នឹងទេពេលនោះអ៊ីប្នុអាបាសរ៉ាហ៊ីមហ៊ុលឡោះរ៉ាឌីយ៉ាឡោះអានគាត់បានឆ្លើយថា បែបនេះហើយដែលរ៉ាស៊ូលឡោះឬក៏គេប្រើយើងឲ្យធ្វើ ដាក់ទៅចំពោះអ្នកអាឡឹមរបស់យើងឬអ៊ូឡាម៉ារបស់យើង អញ្ចឹងគាត់អេះរំគាត់គោរពឲ្យតម្លៃគឺសូម្បីតែទៅជួយ បានត្រឹមប៉ុណ្ណឹងក៏គាត់ត្រូវជួយដែរជាមួយនឹង Z បន្សាពេតហ្នឹងអាចឡើងនឹងខ្លួនឯងបានអីបានអញ្ចឹងគាត់ត្រូវតែទៅរៀបចំធ្វើយ៉ាងណាឲ្យវាទំនងអាចជួយទៅដល់ឧឡានបានអញ្ចឹងនៅពេលដែល Z ទទូចឲ្យគាត់កំពើគឺគាត់នៅតែធ្វើរហូតដល់ចុងក្រោយគាត់ថា បែបនេះហើយគេប្រើឲ្យពួកយើងធ្វើដាក់ទៅចំពោះឧឡាម៉ារបស់ពួកយើង នេះគឺគេសោះមួយក្រោយមក Zaid bin Thabit ក៏ឲ្យ Ibn Abbas លើកដៃហើយឡើងទៅរកគាត់ដោយគាត់ចាប់ក្រោយមកគាត់ក៏ថើបដៃរបស់ Ibn Abbas ដល់ Ibn Abbas ក៏រៀងទទូចចង់ដកចេញមកវិញពេលនោះ Zaid ក៏បានប្រាប់ថាបែបនេះហើយគេប្រើឲ្យយើងធ្វើការគោរពទៅចំពោះខ្សែស្រឡាយសាច់សាលោហិតរបស់ ជាករីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដូចនេះចឹងកន្លែងនេះគឺនៅត្រង់ចំណុចថាអ៊ីប្នូអាបាសគាត់ឲ្យតម្លៃនិងគោរពទៅលើសេបបន្តាបិតតាមរយៈការទប់លំនឹងរបស់ ជំនិះដើម្បីឲ្យសេបបានឡើងឲ្យបានស្រួលនៅក្នុងការដែលគាត់ចង់ចេញដំណើរហ្នឹងមួយទៀតយើងមើលការឲ្យតម្លៃរបស់អឺ Harun Rashid ជាមួយនឹង Imam Malik ចឹងនៅពេលដែលថ្នាក់ដឹកនាំបានមកដល់ម៉ាឌីណាគឺគាត់បានឲ្យគេទៅអញ្ជើញអ៊ីម៉ាម៉ែលិកមកជួបដើម្បីសូត្រគីតាប និងសូត្រហាឌីសប្រាប់និងពន្យល់ទៅដល់គាត់និងកូនចៅរបស់គាត់ពេលនោះអ៊ីម៉ាម៉ែលិកគឺគាត់មិនបានទៅនោះទេញ៉េ ក៏ប៉ុន្តែនៅពេលដែលអ៊ីម៉ាមម៉ាលិកអត់បានទៅគឺហារូនរ៉ាស៊ីតដែលជាថ្នាក់ដឹកនាំអាមីរ៉ុលមូមីនីនគឺបានមកដល់ទ្វីរបស់អ៊ីម៉ាមម៉ាលិកនៅពេលដែលអ៊ីម៉ាមម៉ាលិកដឹងថាហារូនរ៉ាស៊ីតបានមកដល់គឺគាត់មិនបានចេញមកព្រៀនព្រៀនទេគឺគាត់ទៅងូតទឹកដូរសម្លៀកបំពាក់ឲ្យបានស្អាតអញ្ចឹងហារូនរ៉ាស៊ីតជាមួយនឹងអ៊ីម៉ាមម៉ាលិកក៏គាត់នៅតែរងចាំរហូតដល់អ៊ីម៉ាមម៉ាលិកបានបញ្ចប់ទៅគាត់បើកទ្វារឲ្យអនុញ្ញាតឲ្យថ្នាក់ដឹកនាំចូល ពេលនោះឯងហារូនរ៉ាសេដឹងក៏បាននិយាយទៅកាន់អ៊ីម៉ាមម៉ាលិកថាខ្ញុំមកខ្ញុំហាវហេតុអីអ្នកឯងមិនទៅហេតុអីហេតុអីអ៊ីម៉ាមម៉ាលិកក៏ប្រាប់ថាខ្ញុំប្រងចាំនឹងតុបតែងខ្លួននឹងមិនទាន់បើកឲ្យអាមីរ៉ុលមុមីនីចូលអីហ្នឹងគឺដោយសារតែខ្ញុំដឹងថាអាមីរ៉ុលមុមីនីគឺមក នេះមិនមែនដើម្បីជួបខ្ញុំទេដើម្បីអ៊ីលមូដើម្បីចំណេះដឹងអញ្ចឹងអ្វីដែលខ្ញុំត្រូវលើកដំណើរគឺអ៊ីលមូរបស់អល់ឡោះសុបហានវតាឡាដែលខ្ញុំត្រូវតុបតែងអញ្ចឹងកន្លែងនេះសាឡប់ បើទោះជាថ្នាក់ដឹកនាំនិងតំណែងដែលគាត់មានគឺគាត់នៅតែព្យាយាមមកជួបអ្នកអាលឹមនិងឲ្យតម្លៃដោយគាត់គ្រាន់តែប្រើពាក្យបន្តិចបន្តួចចង់ដឹងថាហេតុអីដល់ពេលដែលអញ្ជើញមិនទៅហើយហេតុអីមកដល់ទ្វារហើយមិនបើកងាយក៏ប៉ុន្តែអ៊ីម៉ាម៉ាលេខពន្យល់នឹងថាអំពីមូលហេតុដែលគាត់ត្រូវលើកដំកើងទៅលើអ៊ីលមូហ្នឹងធ្វើឲ្យហារូណូសេតដែលជាថ្នាក់ដឹកនាំហ្នឹងគឺគាត់ធ្វើយ៉ាងណាអក៏បានយល់ទៅតាមអ្វីដែលអ៊ីម៉ាម៉ាលេករហូតដល់គាត់មិនបានកាន់នោះទេ នេះគ្រាន់តែជាសាច់រឿងមួយចំនួនតកតងជាមួយនឹងការឲ្យតម្លៃរបស់ អ្នកចំនួនមុន ចំណែកឯរឿងផ្សេងផ្សេងទៀតគឺមានរវាងកិសសអអ៊ីម៉ាមឆាវីអ៊ីហើយនិងអ៊ីម៉ាមមូស្លីមនិងអ៊ីម៉ាមប៊ូខារីគឺវាប្រហាក់ប្រហែលគ្នានៅក្នុងការឲ្យតម្លៃនឹងឲ្យអឺនឹងការគោរពទៅដល់អ្នកអាលឹមអ្នកអាលឹមឬក៏យើងហៅថាអ៊ូឡាម៉ាអ៊ូឡាម៉ាដែលក្នុងក្នុងចំនួននោះគឺអឺ វាមិនបានខុសគ្នាឆ្ងាយនោះទេតកតងជាមួយនឹងសាច់រឿងអំបញ្ញមិញនេះវ៉ាឡោះអាឡាមយ៉ាអัลฮัมឌុលឡាអរគុណច្រើនសម្រាប់ស្តាតមូហាម៉ាត់ដែលលើកឡើងនៅកិសោះរបស់សាហាបាតក៏ដូចជាតាប៊ីតាប៊ីនអ៊ុមអ៊ូឡាម៉ាឬក៏សម័យពីមុនដែលទុកជាបទពិសោធន៍សម្រាប់យើងពិចារណាយើងនឹងយកគំរូតាម នៅក្នុងសង្គមបច្ចុប្បន្ននេះ ក្នុងការឲ្យតម្លៃឬក៏គោរពទៅចំពោះអ្នកចេះដឹងចុះរសារពេលវេលារបស់យើងក៏យូរណាស់ហើយដែរប៉ុន្តែចុងក្រោយនេះគឺមានសំណួរមួយហើយចង់បានការបកស្រាយនិងការយល់ឃើញពីឧស្សាហ៍លោកម៉ានយ៉ាងឧស្សាហ៍នៅក្នុងសំណួរមួយឬក៏ចំណុចមួយដែលយើងចង់ដឹងថាតើអឺ អ្នកដែលចេះដឹងគឺមានទូរនីតិអ្វីខ្លះក្នុងការអភិវឌ្ឍសង្គមមានន័យថាក្នុងសង្គមរបស់យើងពេលដែលមានអ្នកចេះដឹង មានអូឡាបាតើមានការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមយើង ទៅលើវិស័យឬក៏វិធីណាខ្លះចាស្តាត់យ៉ាអัลហាំឌីលឡាអរគុណច្រើនទូនរំលីដែលទុកឱកាសឲ្យខ្ញុំម្ដងទៀតអឺ គុណតម្លៃរបស់អ៊ុលាម៉ាសារៈសំខាន់របស់អ៊ុលាម៉ានៅក្នុងសង្គមពិតជាមានច្រើនណាស់ទន់អញ្ចឹងលិនសូមលើកឡើងពី3ចំណុចនៅរាត្រីនេះទី1យ៉ាទី1តកតងនឹងការបំពេញកតបកិច្ចផ្ដល់ហូគូកផ្ដល់សិទ្ធិរបស់បុគ្គលជនមូស្លីមគ្រប់គ្រប់រូបនេះឯងឲ្យបានស្របតាមហុកមរបស់អល់ឡោះស៊ុបហានវតាឡា ដូចជាការកាត់ក្តីណាដូចជាការកាត់ក្តីឲ្យគាត់ពេលដែលស្លាប់រស់សម្រាប់យ៉ាងប្រយ័ត្នឲ្យគាត់ចែកវរិសឲ្យគាត់គឺយើងមិនអាចខ្វះយ៉ាចែកវរិសចែកគេមរតកទៅដល់អ្នកដែលរស់ម្នាក់ឯងអ្នកដែលស្លាប់ទៅយើងចែកគេមរតករបស់គាត់ជូនអ្នកសាច់ញាតិរបស់គាត់អញ្ចឹងនេះគឺជាការរួមចំណែកមួយដ៏ធំដែលយើងមិនអាចខ្វះបាន បើសិនជាអ៊ូឡាម៉ាគាត់អត់ដោះស្រាយរឿងហ្នឹងទេ មនុស្សនឹងស៊ីនឹងទទួលគេមរតកដោយបំពេញណាអ្នកដែលត្រូវទទួលបានច្រើនត្រូវទទួលបានតិចឬក៏យើងឲ្យទទួលស្មើគ្នាដោយយើងយកសិទ្ធិអ្នកដតីយកទៅឲ្យអ្នកនេះ ទី2បើយើងមើលនៅហាឌីសមួយទៀតដែលណាប៊ីសល្លឡោះសាឡាមបានបញ្ជាក់ប្រាប់តកតនឹងការសម្បះយ៉ាងពីព្រោះយើងអត់អាចបោះបង់ចោលទេនៅក្នុងការសាឡាតរបស់យើងមួយថ្ងៃមួយយប់5ពេលសម្រាប់បុរសគឺនៅមស្ជីដ នៅក្នុងនោះហាឌីសបានបញ្ជាក់ដល់វិញឡើយលោកចង់បញ្ជាក់ដោយសង្ខេបថាយ៉ាអ៊ុំមុលកោមអក្រោហុំលីគីតាប៊ីឡាហ៍រហូតដល់ចប់ណាប៊ីបានបញ្ជាក់នៅក្នុងហាឌីសដែលចប់គាត់ថាម៉េចគាត់ថាវ៉ាអុកដាមូហុំស៊ីនណាន់ហាឌីសហ្នឹងបានរៀបរាប់វែងអន្លាយតាក់ទងនឹងអ្នកដែលធ្វើអ៊ីម៉ាមគេអញ្ចឹងត្រូវការយេអ្នកដែលជល់អំពីគីតាបអ្នកដែលសូត្រត្រូវណាមិនមែនជាអ្នកដែលសូត្រពីរោះ ហើយវែងផ្លូវអត់ត្រូវនោះទេណាអ្នកដែលសូត្រត្រូវមកក្រេចម៉ាត់ហុកុំរបស់វាបន្តមកទៀតអ្នកណាយោអ្នកដែលយល់អំពីសុនណា បានន័យថាអ៊ូឡាម៉ាអ្នកដែលចេះដឹងហើយនៅក្នុងនឹងតកតងនឹងអ្នកដែលអាយុច្រើនបើសិនបើមានបហៈបហែលនេះសូត្របហៈបហែលនេះហើយយល់អំពីសុណាបហៈបហែលនេះហើយនឹងហិជ្រ៉ាបហៈបហែលនេះនឹងការចូលអ៊ីស្លាមឬក៏នឹងការអ៊ីមែនអ៊ីម៉ាល់ ប៉ុន្តែយើងត្រូវក្រឡេកមើលអាយុរបស់គាត់ទៀតតើអាយុអ្នកទាំងពីរហ្នឹងប្រហែលគ្នាអត់អ្នកចេះដូចគ្នាណាតើគាត់អាយុប្រហែលគ្នាអត់ប្រសិនបើចេះដូចគ្នាប្រហែលគ្នាគាត់អាយុច្រើនជាងយើងឲ្យអត្ថភាពរបស់គាត់អ្នកដែលអាយុច្រើនជាង នេះតកតងនឹងអត្ថយហរាសារៈសំខាន់ របស់អ៊ុឡាម៉ានៅក្នុងសង្គមដូច្នោះដែរការដែលយើងតអត្តទៅចំពោះអ៊ុឡាម៉ាគឺហុកុំដូចជនមហាមរាសានថាយ៉ាងវ៉ាជិប ផ្ដោតនៅបន្ទូលរបស់អល់ឡោះស៊ុបតាឡាដែលបានបញ្ជាក់ថាអាទីអល់ឡោះវ៉ាអាទីអ៊ូរ៉ូស៊ុលវ៉ាអ៊ូលីលអាំរីមីនគុំវ៉ាអ៊ូលីលអាំរីមីនគុំបើយើងមើលនៅក្នុងការតាប់ជាតិរបស់អាប់ឌុលរ៉ាម៉ានសាឌីគាត់ថានៅកន្លែងនេះគឺជាអូឡាម៉ាណាអូឡាម៉ាយើងត្រូវតែតអាត់ទៅចំពោះអូឡាម៉ាបានន័យថាយើងមិនត្រូវលើកសម្លេង រហូតណាប៊ីបានបង្រៀនបណ្ដាសាហាប័តកុំអោយហៅណាប៊ីហើយមហាម៉ាត់ អមហាម៉ាត់ណាស្រែកដោយសំឡេងខ្លាំងឬក៏ហៅឈ្មោះដែលអត់វីរុសចូលអ្នកឯងបន្ទាបសំឡេងនិយាយជាមួយនឹងអ៊ូឡាម៉ាអ៊ីហ្ទីរ៉មឲ្យគាត់អញ្ចឹងហើយនេះជាចំណុចដែលសំខាន់អ៊ូឡាម៉ាដោះស្រាយបញ្ហាឲ្យយើងអ៊ូឡាម៉ាបំពេញកតបកិច្ចណាជូនដល់យើងទាំងអស់គ្នាហើយអ៊ូឡាម៉ាតែងតែចង្អុលបង្ហាញអ្នកដែលចេះដឹងហ្នឹងហើយអ្នកដែលចង្អុលបង្ហាញនាំយើងទៅរក ការរៀនដល់អានអំពីអល់ឡោះស៊ុបហានហ៊ូវតាឡាបង្រៀនយើងឲ្យចេះសូត្រនៅកាឡាមអល់ឡោះសម្ដីរបស់អល់ឡោះបង្រៀនយើងអំពីសម្បះយ៉ាងបង្រៀនយើងអំពីឌូអាបង្រៀនយើងឲ្យយើងមានអ៊ីម៉ានរបស់យើងទៅចំពោះអល់ឡោះស៊ុបហានតាឡាពេលណាយើងហៅថាមានអ៊ុលាម៉ានៅក្នុងភូមិណាមួយភូមិនឹងអាល់ហាំឌីឡាបានន័យថាពីពីនូរមានពន្លឺមានរស្មីនៅក្នុងភូមិនឹងតែបើសិនក្នុងស្រុកភូមិនឹងអត់មានអ្នកចេះដឹងទេ ពិបាកណាស់នៅហត់ហើយហើយដូច្នោះហើយយើងមិនអាចខ្វះអ្នកចេះបានទេมันអាចខ្វះគណៈអូឡាម៉ានៅក្នុងប្រទេសជាតិនៅក្នុងប្រទេសរបស់យើងក៏ដោយចាស់ប្រសិនអត់មានអ្នកដែលចង្អុលបង្ហាញប្រាប់យើងទេយើងនឹងពិបាកយើងនឹងមិនដឹងដើរទៅផ្លូវណាទេអាចធ្វើឲ្យយើងធ្លាក់ខ្លួន ទៅប្រព្រឹត្តប្រការដែលអល់ឡោះតាឡាបានហាមគាត់យ៉ាសូមចូលរួមប៉ុណ្ណឹងទួនយ៉ាអរគុណច្រើនអ៊ូស្តាតលោកម៉ានអឺយើងឃើញថាអឺសម័យនេះ ជាសម័យទំនើបសម័យសម្ភារៈនិយមសម័យសេដ្ឋកិច្ចនិយមណាអញ្ចឹងបើយើងយើងនិយាយពីគុណតម្លៃនៃអ៊ូឡាម៉ាដល់ផ្អែកទៅលើ ចំណេះដឹងផ្អែកទៅលើសារៈសំខាន់នៃអ៊ីលមូតើមានកតាអ្វីផ្សេងទៀតដែរទេដែលជាហៅថាទូនីតិរបស់អ៊ូឡាម៉ាក្នុងការអភិវឌ្ឍសង្គមព្រោះតាមបែប បែបបត់ឬក៏ផ្នត់គំនិតរបស់មនុស្សបច្ចុប្បន្ននេះគឺអ្វីដែលពួកគេចង់ទទួលគឺផ្នែកចំណេញខាងសេដ្ឋកិច្ចការងារលក្ខណៈតម្លៃអ្វីដែលយើងនិយាយពីពីពីយប់មកយប់មកហើយនេះគឺដូចជាអ៊ូឡាម៉ាដូចជាអូសាទាំងអស់គ្នាអត់បានលើកថាតើអាចជួយផ្នែកអីខ្លះក្នុងការអភិវឌ្ឍដល់សេដ្ឋកិច្ចរបស់ពួកគេតើទួនទួនទួនរបស់យើងគិតថាតើចំណាយឬក៏ទួនាទីរបស់អ៊ូឡាម៉ាមាននៅក្នុងវិស័យនឹងដែរទេអូសា យ៉ាសាមហាម៉ាត់មានអីគួរបន្ថែម بسم الله الحمد لله والصلاه والسلام على رسول الله បើសិនជាយើងកលេចមើលរួមឲ្យខ្លីមានណាគឺមាននៅត្រង់ចំណុចគោលការណ៍មួយ ដែលយើងអាចនិយាយបានថាតើការអភិវឌ្ឍវាត្រូវការអ្វីបើយើងមើលទៅលើស្រុកនិងបទពិសោធន៍របស់យើង ព្រោះសពថ្ងៃការអភិវឌ្ឍទៅបាន គឺវាកើតឡើងតាមរយៈសន្តិភាពតាមរយៈសន្តិភាពជាគ្មានសន្តិភាពវាគឺវាអត់អាចអភិវឌ្ឍទៅបានហើយយើងធ្លាប់ឆ្លងកាត់គ្រប់គ្នាជាពិសេសគឺនៅតំបន់របស់យើង នៅខាងខេត្តកែបខេត្តកពតអីទាំងអស់ហ្នឹងសុទ្ធតែឆ្លងកាត់អត់ដែលបានដេកបានស្រួលទេហើយក៏ប៉ុន្តែមានអ្វីឲ្យអស់ចាមានអ្នកហ៊ានមកលេងមកអីដោយសពថ្ងៃដែរ ចឹងបើសិនជាយើងកលេចមើលនៅចំណុចហ្នឹងគឺវាត្រូវការសន្តិភាពអញ្ចឹងងាកមកវិញសួរថាតើអ៊ូឡាម៉ានៅពេលដែលគាត់រួមចំណែកគាត់មិនបានផ្ដល់ជាលុយនិង ជាអ្វីអ្វីនោះទេក៏ប៉ុន្តែគាត់ផ្ដល់ជាចំណែកជាចំណែកជាចំណែកដែលអល់ឡោះសុបហានវតាឡាបានដាក់មកជាចំណែកដែលរ៉ាស៊ូលឡោះសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំបាននាំមកអញ្ចឹងចំណែកនេះមានន័យថាចំណែកអ៊ីស្លាមតើចំណែកអ៊ីស្លាមបើសិនជាយើងមើលគោលការណ៍ពីដើមហើយនឹងគោលបំណង ឬក៏ទិសដៅដែលឆ្ពោះទៅរកតើអ៊ីស្លាមចង់បានអ្វីអ៊ីស្លាមចង់បានសន្តិភាព សន្តិភាពនៅក្នុងចិត្តសន្តិភាពនៅក្នុងការរស់នៅសន្តិភាពនៅក្នុងគ្រួសារសន្តិភាពនៅពេលដែលយើងទៅក្នុងឋានសួគ៌របស់អល់ឡោះសុបហានវតាឡាអញ្ចឹងនៅពេលដែលយើងចង់ដឹងថាអូអញ្ចឹងមានអីគេខ្លះទៅអាចរាប់បាន ទេបើសិនជាយើងចង់និយាយពីសន្តិភាពឧទាហរណ៍បើកាលណាយើងចេះអ៊ីស្លាម គឺអ៊ីស្លាមប្រើឲ្យយើងទី1ត្រូវចេះផ្ដល់សាឡាមឲ្យគ្នាពីព្រោះសាឡាមដែលយកមកធ្វើជាពាក្យស្វាគមន៍វាមានន័យថាសន្តិភាពអញ្ចឹងសូមឲ្យអ្នកមានសេរីសួស្តីអ្នកឯងឆ្លើយវិញសូមឲ្យអ្នកមានសេរីសួស្តីដែរអអ៊ីស្លាមបានរក្សានៅអាយុជីវិតហាមសម្រាប់មនុស្សហាមហាមសម្រាប់ជីវិតអហាមលួចតកតោជាមួយទ្រព្យសម្បត្តិហាមនិយាយដើមតកតោជាមួយនឹងកិត្តិយស ណាហើយនឹងហាមតេតងជាមួយនឹងធ្វើឲ្យខ្មាស់នៅបញ្ញាញាណហើយជាមួយ នឹងត្រូវរក្សាសាសនាទៅវារក្សានឹងបានអញ្ចឹងបើសិនជាមនុស្សអត់មានបញ្ហាផ្នែកគូក្បាលច្រើនទេ គឺសង្គមរស់នៅដោយសន្តិភាព បើសិនជាមនុស្សអត់សម្លាប់គ្នាទេមានន័យថាសង្គមដោយសន្តិភាពបើសិនជាមនុស្សវា អឺអីគេទៀតអត់និយាយដើមបង្ខូចគេមូលបង្កើតគ្នាទេមនុស្សវាអត់ឆ្លោះគ្នាអញ្ចឹងរស់នៅដោយសន្តិភាពអញ្ចឹងឧឡាម៉ាគាត់មានទូនីតិណែនាំមនុស្សធ្វើយ៉ាងណាឲ្យបំបត្តិនិងរក្សាជីវិតបំបត្តិនៅការបៀតបៀនទៅលើកិត្តិយសនិងការរំលោភបំពានទៅលើការលួចទ្រព្យសម្បត្តិអញ្ចឹងនៅពេលដែលមនុស្សបានយល់ដឹងទៅតាមអ្វីដែលឧឡាម៉ាបាននាំមកបានប្រាប់មក មានន័យថាគាត់ខ្លាយទៅជាមនុស្សល្អនៅពេលដែលគាត់ល្អសង្គមនិងល្អសង្គមល្អគឺរស់នៅដោយសុខសេមសាននិងគ្មានអ្វីកើតឡើងនេះ គឺជាគោលបំណងរបស់អ៊ីស្លាមអាហ្នឹងមួយចំណុចចំណុចទី2នៅពេលដែលចេញរ៉ូស៊ីអ៊ីស្លាមហាមតតថ្លៃនៅពេលដែលវ៉ាឡាយ៉ាប៊ីបាឌូគុំអាឡាបៃបាឌីអញ្ចឹងអ្នកទាំងអស់គ្នាមិនត្រូវទៅលក់អ្វីមួយនៅមុខ ឬក៏តថ្លៃនៅចំពោះមុខអ្នកណាដែលគេកំពុងតថ្លៃគ្នាទេហេតុអីពីព្រោះបើសិនជាគេកំពុងតថ្លៃយើងទៅដល់ហាវគេមកទិញរបស់យើងដល់បញ្ចុះតម្លៃឬថែមលើសអ្វីដែលគេកំពុងតែចរចាគ្នា អ្នកនោះឯងប្រកាសជាបង្ខំចិត្តត្រូវខឹងអញ្ចឹងពេលហ្នឹងវានឹងអាចបង្កចំនួនអញ្ចឹងអ៊ីស្លាមដើម្បីបំបត្តិនៅចំនួនរសន្តិភាពឲ្យអ្នកឯងរស់នៅបានដោយសេចក្តីសុខសេមសាគឺត្រូវដាក់គោលការណ៍មួយថាបើពេលលោកគឺកុំតតថ្លៃ ឬក៏តលុកកាត់មុខគេយើងនិយាយឲ្យខ្លីអាហ្នឹងចំណុចមួយទៀតផ្នែកនិការៀបអាពាហ៍ពិពាហ៍នប៊ីសាឡឡោះហើយវ៉ាសឡាមបានហាមធ្វើយ៉ាងណាកុំឲ្យអ្នកឯងទៅដណ្ដឹងគូដណ្ដឹង របស់ គេដែលគេដឹងហើយដណ្ដឹងហើយអញ្ចឹងមានន័យថានប៊ីសាឡឡោះហើយវ៉ាសឡាមមិនចាំឲ្យគូដណ្ដឹងរបស់គេមកចងគំនុំជាមួយនឹងអ្នកដែលទៅដណ្ដឹងក្រោយទេហើយអ្នកដែលបានចូលរួមនៅក្នុងពិធីត្រូវធ្វើការផ្សព្វផ្សាយដើម្បីឲ្យដឹង អញ្ចឹងគោលបំណងកន្លែងនេះថាតាអ៊ីស្លាមកំពុងតែចង់បានអ្វីចង់បាននៅសេចក្តីសុខសេមសានសន្តិភាពរស់នៅដោយអត់មានចំនួនគ្មានអំពើហិង្សានៅក្នុងគ្រួសារក៏ដូចគ្នានប៊ីសុលឡាហ៍អាឡៃហ៊ីវ៉ាសាឡាំបានប្រើឲ្យកូនអឺចូលអ្នកទាំងអស់គ្នាប្រើឲ្យកូនសម្បត្តិយ៉ាងនៅពេលដែលគេមានអាយុ7ឆ្នាំហើយឲ្យយើងគោះគោះណាជាលក្ខណៈដាស់តឿនដោយ ប្រើការវាយខ្លះខ្លះដោយមិនមានរបួសទេដើម្បីឲ្យគេសម្បេះយ៉ាងកាលណាសម្បេះយ៉ាងគេនឹងខ្លាយទៅជាខ្ញុំម្នាក់ដែលអាចទប់ស្កាត់ខ្លួនរបស់គេ មិនទៅប្រព្រឹត្តអំពើពីលីអវ៉ាសាយឬអំពើណាមួយដែលនាំឲ្យមានការបង្កនៅអស្ថិរភាពឬអសន្តិសុខនៅក្នុងសង្គមទេពីព្រោះអល់ឡោះសុបហានតាឡាបានសន្យាដូចប្រាប់នៅក្នុងអាយ៉ាអ៊ីនណសឡាតតានហាអានីហ្វាហ្សាអ៊ីវលមុនកាចាបើប្រកាសណាស់មើលយ៉ាង គឺវាបានហាមឃាត់អំពីអំពើអសិលធម៌ហើយនឹងអំពើដែលមិនស្របច្បាប់អញ្ចឹងអំពើដែលអសិលធម៌មានការទៅបៀតបៀនលើស្ត្រីអអំពើដែលមិនស្របច្បាប់មានតាំងពីការលួចប្លន់និយាយដើមគេអ្វីអ្វីសពបែបយ៉ាងទាំងអស់ហ្នឹងអញ្ចឹងរួមនៅក្នុងចំណែកហ្នឹងសួរថាយើង បានពីណាមកតលតែយើងជឿទៅលើអ៊ីស្លាមចុះបើយើងជឿទៅលើអ៊ីស្លាមឧឡាម៉ាគាត់យកអ្វីមកប្រាប់គឺគាត់យកអ៊ីស្លាមមកប្រាប់ ចុះគោលការណ៍របស់អ៊ីស្លាមចង់បានអ្វីសន្តិភាពអញ្ចឹងទួលនីតិរបស់ឧឡាម៉ាគឺគាត់ចូលរួមក្នុងការអភិវឌ្ឍតាមរយៈនាំសន្តិភាពមកឲ្យមនុស្សអញ្ចឹងសង្គមវានឹងទៅឯងហើយចុះបើសិនជាអត់ចូលរួមនៅក្នុងការបណ្ដោះបណ្ដាលបែបហ្នឹងទេវានឹងកើតឡើងនៅអង្គើអសន្តិសុខមាន លួច មានប្លន់មានសង្គ្រាមមាន សពបែបយ៉ាងទាំងអស់សួរថាតើឯណាទៅដែលយើងអាចឈ្មោះទៅរកការអភិវឌ្ឍបានគឺมันអាចបាននេះគឺជាចម្លើយដែលខ្ញុំចូលរួមដោយខ្លីអល់ឡោះអាឡាយ៉ាហាំឌីឡាអរគុណច្រើនសម្រាប់ឧស្តាតមហាម៉ាត់ជាចុងក្រោយសូមមតិចុងក្រោយពីឧស្តាតមសួតប្រហែលជា2នាទីជុំវិញបញ្ហានេះអ្វីដែលឧស្តាតចង់បន្ថែមនៅក្នុងប្រធានបទថ្ងៃនេះឧស្តាតយ៉ាបិស្មិលឡាហាំឌីឡាចឹងជាចុងក្រោយមុននឹងបញ្ចប់ ខ្ញុំសូមដាំផ្ញើដល់បងប្អូនឥស្លាមរបស់យើងទាំងអស់គ្នាអឺអ្វីដែលបំណងរបស់យើងខ្ញុំដែលបកស្រាយក្នុងក្រុមធានបទការគោរពស្រឡាញ់ឲ្យតម្លៃដល់មកពេលយុគនេះគឺចង់ឲ្យយើងទាំងអស់គ្នាដែលជាអ្នកឥស្លាមដែលជាអ្នកមានជំនឿនឹងអល់ឡោះតាឡាឲ្យរស់នៅធ្វើអ្វីស្របទៅនឹងបទវិជារបស់អល់ឡោះដើម្បីរស់នៅស្របជាមួយនឹងបទវិជាអល់ឡោះ ដោយយើង ធ្វើដោយយើងធ្វើអ្វីមួយកុំឲ្យយើងដើរតាមនៅបំណងឬក៏ការអូសទាញរបស់សេតនអ៊ីប្លីសសម្រាប់យើងហើយដូច្នេះការទួលនីតិដើរទួលនីតិដ៏សំខាន់គោលអាម៉ានេះនៅក្នុងក្នុងសង្គមក៏ដូចជានៅក្នុងសង្គមគ្រួសារក៏សង្គមជាតិក៏ដូចជានៅក្នុងសហគមន៍ជារួមដូច្នេះគឺដើរទួល សំខាន់បំផុតគឺការផ្ដល់ឱកាសអប់រំ ការណែនាំឲ្យមនុស្សធ្វើអំពើល្អពេលណាយើងណែនាំបានមនុស្សជឿមនុស្សធ្វើអំពើល្អនោះឯងគឺអ្វីអ្វីគ្រប់យ៉ាងនឹងល្អប្រសើររបស់ការលួចប្លន់ក៏អត់មានការឆក់ការធ្វើអំពើអាក្រក់ដោយសារអីដោយសារទូនីតិគ្រូបង្រៀនទូនីតិឧឡាម៉ាដែលគេដឹងគឺអប់រំសង្គមក្មេងអឺចំនួនក្រោយ ឬក៏អ្នកចំនួនណាក៏ដោយដែលមានអ្នកអប់រំអំពីវិស័យ ប្រព្រឹត្តអំពើល្អនោះសង្គមនឹងមានស្ថិរភាពសង្គមនឹងរស់ដោយបានសុខសាន្តសង្គមនឹងបានមានសន្តិភាពអញ្ចឹងទួលនីតិសំខាន់ណាស់ការអប់រំនេះហើយដូច្នេះតែពួកយើងអស់គ្នាសប្តាហ៍កំពុងតែចែកជាយាមចាដើម្បីអប់រំសង្គមរបស់យើងឲ្យយល់ដឹងអំពីឥស្លាមឲ្យយល់ដឹងអំពីអំពើល្អអញ្ចឹងនេះគឺការរួមចំណែកមួយដ៏ធំធេងបំផុតក្នុងការអភិវឌ្ឍក្នុងការ ទប់ស្កាត់អំពើហិង្សាក្នុងការទប់ស្កាត់អំពើអ្វីគ្រប់យ៉ាងទាំងអស់ហ្នឹងដើម្បីឈរនៅក្រោមដំបូលឈរនៅក្រោមដំបូលសន្តិភាពដែលអ៊ីស្លាមយើងចង់បានគ្រប់គ្រប់គ្នាយ៉ាសូមតែប៉ុណ្ណឹងអល់ឡោះយ៉ាអัลฮัมឌុលឡាអឺអัลฮัมឌុលឡាសូមថ្លែងអរគុណដល់ឧស្តាហ៍ឧស្តាហ៍វិក្កាមរបស់យើងទាំង3រូបដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីបកស្រាយទៅលើប្រធានបទនៅក្នុងរាត្រីនេះ សង្គមថាបងប្អូនទាំងអស់នឹងបានស្ដាប់យល់ហើយពិចារណាដើម្បីអនុវត្តទៅតាមអ្វីដែលជាការចង្អុលបង្ហាញនៅក្នុងប្រសាសន៍របស់វិក្កមរបស់យើងតាមរយៈអល់កុរអានក៏ដូចជាហាឌីសនប៊ីសល្លោះអាឡៃសាឡាំដោយសារតែពេលវេលារបស់យើងបានដល់ទីបញ្ចប់ដូច្នេះខ្ញុំបាទសូមថ្លែងអរគុណដល់បងប្អូនសាសនិកឥស្លាមទាំងអស់ដែលបានតាមដាននិង like share នៅក្នុងវីដេអូនេះក្នុងការផ្សាយនេះនៅក្នុងរយៈពេល1ម៉ោងកន្លះ ហើយសូមទូអាពីអល់ឡោះសុបហាតាឡាឲ្យអល់ឡោះតាឡាតោហ្វិកដល់យើងទាំងអស់គ្នាហើយឈ្មោះទៅរកភាពជោគជ័យទាំងអស់គ្នានៅថ្ងៃគីយ៉ាម៉ាត់ខាងមុខអ៊ីនសាអល់ឡោះចឹងសម្រាប់ពេលនេះយើងខ្ញុំសូមគោរពលា ហើយសន្យាថានឹងជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងនៅខែក្រោយទៀតនៅក្នុងប្រធានបទដែលតាក់ទងទៅនឹងសង្គមរបស់យើងដដែល ហើយសង្ឃឹមថាបងប្អូនតមីទាំងអស់ចូលរួមចំណែកក្នុងការជួយផ្សព្វផ្សាយទស្សនាក៏ដូចជា ចែកចាយបន្តដើម្បី ជាការរំលឹកដល់បុគ្គលឥស្លាមយើងផ្សេងៗទៀតចា៎អញ្ចឹងសម្រាប់ពេលនេះសូមគ្រប់លាទាំងអស់គ្នាហើយវបិលឡាហ៊ីតាហ្វីកុលហ៊ីដាយ៉ាវ៉ាសឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុវ៉ាអាឡៃគុំសឡាមវ៉ាអាឡៃគុំសឡាម